ជំរាបសួរជំរាបសួរសុខសប្បាយជាទេសុំទោសណាយឺតយ៉ាវបន្តិចទេអឺដោយសារអឺនៅនេះក្តៅហីទៅរៀបចំដាក់អឺ រៀបចំដាក់ម៉ាស៊ីនត្រជាក់ដល់ពេលរៀបចំដាក់ម៉ាស៊ីនត្រជាក់ហើយសំឡេងឮខ្លាំងពេកអញ្ចឹងដាក់តែសម្រាប់ថាដាក់ម៉ាស៊ីនត្រជាក់បាននិយាយជាមួយអ្នកទាំងអស់គ្នាកើតក៏អញ្ចឹងក្តៅពេកអូខេអញ្ចឹងអឺមានអ្នកចូលរួមនៅនៅអត់តឃើញមានអ្នកចូលរួមទេអឺបើសិនជាមានអ្នកចាប់ដើមចូលរួមសូមជួយបើបានឃើញហើយសូមជួយ share ផងដើម្បីដើម្បីអឺ រកបានអ្នកចូលរួមកាន់តែច្រើនថែមទៀតហើយយើងអាចទៅចែកគ្នាបានក្បោះក្បាយ នៅក្នុងការ live ថ្ងៃនេះចាអឺថ្ងៃនេះដូចខ្ញុំបានแชร์កាំងពីប្រហែលថ្ងៃមុនហើយថាយើងនឹងជជែកគ្នាអំពី វិបត្តិក្មេងវ័យជំទង់ ថាតើវិបត្តិក្មេងវ័យជំទង់នេះមានន័យយ៉ាងម៉េចទៅ ហើយយើងគួរជាឪពុកម្ដាយហើយក៏ដូចជាសម្រាប់ក្មេងវ័យជំទង់ខ្លួនឯងថាតើយើងអាច ធ្វើយ៉ាងម៉េចដើម្បីឆ្លងកាត់វិបត្តិនេះកុំឲ្យយើង ពិបាកពេកណាកុំឲ្យពិបាកពេកហើយក៏កុំឲ្យមានផលប៉ះពាល់ដែលជាអវិជ្ជមានសម្រាប់ថ្ងៃក្រោយទៀតចឹងដែរសួស្តីមានពីរអ្នកចូលរួមហើយពីរអ្នកចូលរួមជួយ share បន្តិចទៅថាដើម្បី ដើម្បីមានអ្នកផ្សេងចូលរួមថែមទៀតជួយជួយ share ជួយ like ដើម្បីមានអ្នកផ្សេងចូលរួមថែមទៀតអឺខ្ញុំក៏ share ផងដែរចាសេ public បាទចាខ្ញុំក៏ share ផងដែរអូខេអឺ យើងចាប់ផ្ដើមចូលប្រធានបទរបស់យើងតែម្ដងទៅអ្នកដែលអត់បានចូលរួមអាចមើល live នឹងឡើងវិញនៅពេលដែល available online ហើយខ្ញុំក៏នឹង post ចូលទៅក្នុង channel YouTube របស់ខ្ញុំដែរគឺនាង Malin channel YouTube ហ្នឹងដែលជាឈ្មោះរបស់ខ្ញុំ live lesson នឹងដូចគ្នាចា៎ អូខេតើយើងនិយាយពីវិបត្តិក្មេងជំទង់ថ្ងៃនេះខ្ញុំដឹងថាខ្ញុំធ្លាប់បាននិយាយនៅក្នុងវីដេអូមុនដែលខ្ញុំផុសនៅក្នុង channel YouTube របស់ខ្ញុំអំពីវិបត្តិអត្តសញ្ញាណចាវិបត្តិអត្តសញ្ញាណដែលកើតឡើងសម្រាប់ជីវិតយើងសម្រាប់ជីវិតយើងហ្នឹងអឺចាស្រីណែសេរីហាចាអរគុណអរគុណច្រើនចានៅក្នុងជីវិតយើងយើងមានវិបត្តិអតសញ្ញាណហ្នឹងកើតឡើងខុសៗគ្នាតាំងពីពេលដែលយើងកើតមករហូតដល់ពេលយើងស្លាប់ទៅវិញវិបត្តិអតសញ្ញាណហ្នឹងណា គ្រាន់តែថាវិបត្តិសញ្ញាណមួយដែលជាទូទៅកើតឡើងនៅក្នុងជីវិតយើងដែលពិបាកឆ្លងកាត់ជាងគេគឺវិបត្តិវ័យជំទង់ចាហើយនៅក្នុងវិបត្តិវ័យជំទង់នេះ នៅ ប្រទេសយើងយើងអត់សូវឃើញចាត់ទុកវាជាវិបត្តិទេយើងគ្រាន់តែចាត់ទុកថានៅពេលដែលក្មេងណាចាប់ផ្ដើម ប្រហើនដាក់ឪពុកម្ដាយកោងកាចដាក់ឪពុកម្ដាយណាហ៊ានឆ្លើយហ៊ានតមាត់ហើយធ្វើរឿងដែលបំផ្លាញខ្លួនឯងនិយាយចាំទៅពេលយើងឃើញក្មេងធ្វើរឿងដែលបំផ្លាញខ្លួនឯងយើងគ្រាន់តែអឺ ចាត់ទុកថាអូជារឿងដែលគួរឲ្យសោកស្ដាយដែលមានកូនអាក្រក់បែបហ្នឹងប៉ុន្តែយើងអាចបានដឹងថាតាមពិតនេះគឺជាវាគ្រាន់តែជាការឆ្លងកាត់មួយ រយៈពេល នៃវ័យជំទង់របស់គាត់ដែលជាវ័យស្ថិតនៅចន្លោះរវាងអឺកូនក្មេងហើយនឹងខ្លាយទៅជាមនុស្សពេញវ័យអញ្ចឹងពិបាកណានៅចន្លោះនឹងសម្រាប់គាត់ស្រីម៉ៅនៅចន្លោះនឹងសម្រាប់គាត់គឺពិបាកមែនតើចារវាងថាពីមុនគ្រាន់តែជាកូនក្មេងមួយឯង ហើយមកដល់ពេលហ្នឹងគឺជាវ័យមួយដែលគាត់ត្រូវត្រៀមខ្លួនคล้ายទៅជាមនុស្សពេញវ័យអញ្ចឹងគឺពិបាកខ្លាំងមែនតើណាចាអញ្ចឹងយើងនឹងស្វែងយល់ទាំងអស់គ្នាតើវិបត្តិវ័យចំពងចំតុងនេះជាអ្វីហើយយើងអាចមាន វិធីសាស្ត្របែបណាខ្លះដើម្បីឆ្លងកាត់វិបត្តិនេះជាមួយគ្នាទាំងតាម៉ាក់ហើយនិងកូន មានន័យថាឲ្យធំឡើងជាមួយគ្នា ឲ្យធំឡើងជាមួយគ្នាហើយតាមពិតយើងពេលខ្លះយើងយល់ថានៅពេលដែលយើងជាមនុស្សពេញវ័យយើងអស់ធំហើយតាមពិតអត់ទេតាមពិតយើងកំពុងតែធំរហូតរហូតដល់ថ្ងៃដែលយើងស្លាប់ទៅវិញបានយើងឈប់ធំតែម្ដងណាអញ្ចឹងយើងមានវិធីសាស្ត្រផ្សេងផ្សេងដែលអាចធំឡើងជាមួយ គ្នាឪពុកម្ដាយហើយនឹងកូនណាដើម្បីយើងអាចអឺថាថាមិនទៅ មានជីវិតមួយដែលសុខដុមរមនាជាមួយនឹងគ្នាចាអូខេអញ្ចឹងអឺ ចាវិបត្តិវ័យជំទង់នេះជាអ្វីសំទុញខ្ញុំបើកុំព្យូទ័រក្នុងក្នុងពេលនេះអឺអូខេតើនិយមន័យនៃវិបត្តិវ័យជំទង់នេះមានន័យថាម៉េចចាវិបត្តិវ័យជំទង់នេះយើងអាចឃើញវាស្គាល់វាបាន តាមរយៈបញ្ហាឬក៏ការលំបាកទាំងឡាយដែលបង្កឡើងដោយក្មេងវ័យជំទង់ ហើយបញ្ហានឹងការលំបាកទាំងអស់នេះពីផ្នែកយើងខាងក្រៅយើងយល់ថាជាបញ្ហាដែលបង្កឡើងដោយក្មេងវ័យជំទង់ប៉ុន្តែសម្រាប់ក្មេងវ័យជំទង់វិញអាបញ្ហាឬក៏ការលំបាកទាំងអស់ហ្នឹងគឺវាស្ថិតនៅក្នុងទ្រូងស្ថិតនៅក្នុងក្បាលរបស់គាត់តែម្ដងវាតឹងខ្លាំងណាស់វាពិបាកខ្លាំងណាស់អូខេអញ្ចឹងពេលដែលយើងឃើញបញ្ហាទាំងអស់នោះដែលកើតឡើងនៅក្នុងវ័យជំទង់របស់ក្មេងហ្នឹងដែលមានអាយុពី10 12ឆ្នាំទៅ18ឆ្នាំ Salut Julien. Julien, tu parles cambodgien aussi, toi <laughs> Ok. Euh, ចាអញ្ចឹងក្មេងគាត់នៅវ័យជំទង់របស់គាត់12 12ទៅ18ឆ្នាំហ្នឹងណាជាជាអាយុវ័យជំទង់ហ្នឹងគាត់ចាប់ផ្ដើមមានវិបត្តិហ្នឹងហើយប៉ុន្តែអ្នកខ្លះវាអាចយឺតជាងហ្នឹងអញ្ចឹងណា13 14ឆ្នាំទើបចាប់ផ្ដើមមានវិបត្តិហ្នឹងហើយអ្នកខ្លះវិញគឺអត់មានទេអានៅវ័យជញ្ញងបាវី bien sûr អឺ នៅនៅវ័យហ្នឹងគឺថាជួនកាលអត់កើតទេនៅអាពី13 14 15 18ឆ្នាំអីហ្នឹងស្រាប់តែកើតនៅ19 20 21 22ពេលទៅចូលសកលវិទ្យាល័យហើយទៅបានកើតអាហ្នឹងម៉ាលីនអ្នកឆ្លងកាត់ខ្លួនឯងធំអីมันមាន វិបត្តិវ័យជំទង់អូខេអញ្ចឹងវាអាចមាននៅក្នុងរយៈពេលហ្នឹងគឺថាពី12រហូតដល់20ឆ្នាំ ជាទូទៅណាឬក៏12ដល់18ឆ្នាំហ្នឹងចាហើយបើបញ្ហាហើយនឹងការលំបាកទាំងនោះមានអីខ្លះ ចាបញ្ហានឹងការលំបាកទាំងអស់នោះវាមានដូចជាអារម្មណ៍របស់ក្មេងចាប់ផ្ដើមផាយព្រួលណាឆាវឆាវខឹងច្រើនចិត្តច្រើនណាពេលខ្លះឪពុកម្ដាយខ្លះក៏ថាអូយកូនឯងធំកាន់តែធំកាន់តែចិត្តនិយាយមិនបានស្ដីមិនបានអូខេអានឹងជាជាជារោគសញ្ញាមួយជាបញ្ហាមួយសម្រាប់នៅក្នុងវ័យជំទង់របស់គាត់ហ្នឹងណាចាទី2គាត់ដូចថាចាប់ផ្ដើមចង់សាកល្បងណា ឲ្យ challenge ខ្លួនឯងណាចង់សាកល្បងខ្លួនឯងថាយើងធ្វើការឬក៏ធ្វើមិនកើតវាមានអីអស្ចារ្យវាមិនខ្លាំងជាងខ្ញុំទេណាខ្ញុំប្រកាសជាធ្វើកើតហើយពេលហ្នឹងគឺលេចចេញជារូបភាពមួយគឺថាឌឺណារឹងហើយផ្កើនកាន់តែហាមមិនឲ្យធ្វើគឺកាន់តែធ្វើណាអើពេលហ្នឹងគឺពិបាកមែនតើសម្រាប់ឪពុកម្ដាយថាអូយកូនកាន់តែធំកាន់តែពិបាកនិយាយអូខេវាផ្កើនកាន់តែថាណាវាកាន់តែផ្កើនណាស់ជាដើមណាកាន់តែហាមកាន់តែចង់សាក ចាសាវរី Bonjour សាវរីអីថ្ងៃនេះជួបអ្នកនិយាយភាសាបារាំងច្រើននៅក្នុងក្រុមមេដាវេដាសាក៏មានអ្នកនិយាយបារាំងឥឡូវថ្ងៃនេះសាវរីមកចូលរួមចូលរួមដែរចាសប្បាយចិត្តមែនតើមានអ្នកចេះនិយាយបារាំងដូចគ្នាច្រើន អូខេចាបន្តមកទៀតវិបត្តិមួយទៀតឬក៏ការលំបាកមួយទៀតនៅក្នុងពេលហ្នឹងគឺថាគាត់ចាប់ផ្ដើមជំទាស់ជាមួយឪពុកម្ដាយហើយភាច្រើនគាត់ឃើញថាឪពុកម្ដាយនិយាយក៏ខុសដែរណាអ្នកផ្សេងល្អជាងឪពុកម្ដាយពេលហ្នឹងក៏ឪពុកម្ដាយក៏ពិបាកដែរក្រុមគ្រួសារក៏ពិបាកដែរនៅក្នុង ក្រុមគ្រួសារគឺពិបាកប្រឈមនៅពេលដែល ក្មេងវ័យជំទង់ហ្នឹងគាត់ជំទាស់រហូតណាបើប៉ាម៉ាក់និយាយក៏ខុសតាយាយនិយាយក៏ខុសបងនិយាយអីក៏ខុសណាអ្នកផ្សេងគឺត្រូវរហូតអញ្ចឹងណាចាអញ្ចឹងវាគឺជាពេលដែលគាត់ហៅថាជំទាស់ផ្ទុយធ្វើឲ្យផ្ទុយពីអ្វីដែលអ្នកចិត្តខ្លួនបំផុតហ្នឹងចង់បានចាអឺបញ្ហានៅវិបត្តិមួយទៀតហ្នឹងគឺក្នុងពេលហ្នឹងក្មេងគាត់ចាប់ផ្ដើមចង់បានជីវិតផ្ទាល់ខ្លួនថា ស្វែងចាត់ផ្ទាល់ខ្លួនអាចធ្វើបានដោយខ្លួនឯងមិនចាំបាច់ឲ្យគេជូនមិនចាំបាច់ឲ្យគេនាំមិនចាំបាច់ឲ្យគេដឹកណាហើយគាត់ចង់បានបន្ទប់នៅដោយខ្លួនឯងចាក់សោទ្វារមិនឲ្យចូលកូនប្រុសញោមចាដល់ពេលគាត់ចាប់ដើមចូលវ័យជំទង់របស់គាត់តែគាត់ចូលបន្ទប់គាត់គឺចុចកលឹះ click ណាម៉ាក់ត្រូវការហាយទៅតែគោះទ្វារហ្នឹងឯង ចានេះគឺជាពេលមួយដែរដែលគាត់ត្រូវការជីវិតផ្ទាល់ខ្លួនរបស់គាត់គាត់ចង់ឲ្យប៉ាម៉ាក់នឹងដឹងថាគាត់ធ្វើអីឯនៅក្នុងបន្ទប់គាត់ចង់ឲ្យប៉ាម៉ាក់នឹងដឹងថាគាត់កំពុងមើលរឿងអីឬក៏គាត់កំពុងអានសភៅឬក៏គាត់កំពុងធ្វើមេរៀនគាត់អីគឺគាត់ចង់ឲ្យយើងដឹងហ្មងគាត់ចង់មាន privacy របស់គាត់ ជាជីវិតផ្ទាល់ខ្លួនរបស់គាត់ចាហើយ ក្នុងកំឡុងពេលហ្នឹងដែរគឺ ក្មេងជំទង់គឺបាត់បង់ជំនឿទាំងស្រុងហ្មងជំនឿចិត្តណាហៅថាទំនុកចិត្តទុកចិត្តអ្នកណាមួយដែលថាថាទុកចិត្តតាយាយទុក ចិត្តម៉ាក់ទុកចិត្តប៉ាឬក៏ទុកចិត្តខ្លួនឯងគឺគាត់បាត់ទំនុកចិត្តនឹងទាំងស្រុងតែម្ដងគាត់អត់ជឿណាទាំងអស់ណាគាត់លែងជឿសូម្បីតែខ្លួនឯងក៏គាត់លែងជឿដែរអញ្ចឹងហើយបានជាគាត់ challenge ខ្លួនឯងរហូតសាក់លបងខ្លួនឯងរហូតថាខ្លួនឯងធ្វើកើតឬក៏ធ្វើមិនកើតខ្លួនឯងនឹងគ្រាន់បានឬក៏មិនគ្រាន់បានណា អញ្ចឹងនៅក្នុងពេលហ្នឹងគឺគាត់ពិបាកមែនតើព្រោះគាត់បាត់បង់ជំនឿទាំងអស់លែងជឿថាប៉ាធ្វើត្រូវលែងជឿថាម៉ាក់ធ្វើត្រូវលែងជឿថាតាយាយធ្វើត្រូវលែងជឿថាខ្លួនឯងនឹងធ្វើត្រូវពេលហ្នឹងគឺពិបាកមែនតើណាហើយអ្វីដែលយើងអាចឃើញអារម្មណ៍ជា ប្រចាំរបស់គាត់គឺគាត់ចាប់ផ្ដើមចេះឆេវឆាវគាត់ចាប់ផ្ដើមចេះឆេវឆាវចេះខឹងហើយពេលខ្លះគាត់អាចប្រើអំពើហិង្សាណាខ្ញុំលើឧទាហរណ៍កន្លែងហ្នឹងដែរដូចកូនកូនប្រុសខ្ញុំអញ្ចឹងណាខ្ញុំមកឃើញមានស្នាមអី លហែកនៅលើខ្នងកៅអីខ្ញុំថាចំអ្នកបោសសម្អាតផ្ទះគាត់ផ្លិចមើលអីសង្ស័យកូនគាត់លេងយកកបត់អីទៅឈោតចឹងណាតែខ្ញុំខ្ញុំក៏នឹកឃើញសួរសួរចឹងទៅអ្នកអ្នកបោសសម្អាតផ្ទះខ្ញុំក៏ថាអត់ទេកូនគាត់មិនដែលកាន់កបត់កាន់អីទេគាត់មកកូនគាត់កាន់កបត់ទេនៅតូចគាត់ខ្លាចចំនួនហ៎ចា៎ ណានៅពេលណាដែលយើងផុតវ័យជំទង់អ្នកគ្រូចា ពេលយើងផុតវ័យជំទង់បើសិនជាអ្នកជាទូទៅ គឺផុតនៅអាយុ18 19ឆ្នាំណាប៉ុន្តែបើសិនជាអ្នកខ្លះអាចយូររហូតដល់25ឆ្នាំអូខេ ហើយបើសិនជាមានវិបត្តិអត្តសញ្ញាណនឹងកើតឡើងម្ដងទៀតវាគ្រាន់តែជាវិបត្តិវិបត្តិអត្តសញ្ញាណទូទៅដែលអាចកើតឡើងនៅក្នុងវ័យដែលយើងមានអាយុចាប់ពី30រហូតដល់60ជាងហ្នឹងវាក៏មានវិបត្តិអត្តសញ្ញាណផ្សេងទៀតកើតឡើងដែរណាប៉ុន្តែវ័យជំទង់គឺពីជាទូទៅណាគឺ12រហូតដល់18ឆ្នាំហ្នឹងតែអ្នកខ្លះគោលរហូតដល់25ឆ្នាំទៀតទៅណាចាអូខេអឺខ្ញុំលើឧទាហរណ៍តទៀតហ្នឹងហើយដល់ពេលហើយខ្ញុំក៏សួរកូនប្រុសខ្ញុំថា បេបេខ្ញុំនៅតែហៅកូនបេបេអញ្ចឹងណាកូន17ឆ្នាំហើយតែម៉ាក់ហ្នឹងនៅតែបេបេបេបេបាននៅតែកូនងាហើយតាមពិតកូនខ្ញុំអត់ឲ្យហៅបេបេឲ្យតែហៅបេបេគាត់ថាម៉ាក់អត់ស្អីខ្ញុំធំហីអញ្ចឹងប្រាប់គាត់ថាម៉ាក់សុំទោសណាទោសជាកូនធំប៉ុន្តែកូននៅក្នុងកែវភ្នែកនឹងបេះដូងរបស់ម៉ាក់នៅតែជាកូនតូចរបស់ម៉ាក់ដែរចាខ្ញុំសួរគាត់ទៅថាបេបេហេតុអីបានជាអាអាប្រអែកកៅអីរបស់កូនលហែកអញ្ចឹង គាត់ថាមានពេលមួយហ្នឹងខ្ញុំដូចមានអារម្មណ៍ថាខឹងមិនទេហើយចង់ដូចចង់វាយចង់ធាក់ចង់ទាត់អីចឹងដល់ពេលហើយខ្ញុំទ្រាំអត់បានខ្ញុំប្រើអាក្បាច់គុណខ្ញុំប្រើក្បាច់គុណកាប់ចានហ្នឹងអឺវាយអាប្រអែកក្អីហ្នឹងទៅវាលហែកមែនហើយចិត្តទៅបានខ្ញុំដឹងថាកម្លាំងខ្ញុំខ្លាំងមែន អូខេចាអញ្ចឹងពេលដែលខ្ញុំលឺចឹងហើយខ្ញុំគាត់ថាអូបេបេកូនកៅអីថ្មីចេះហើយកូនឯងវាយឲ្យលះហែកអញ្ចឹងកូនវាវាវាវាមិនសមគិតដល់ចិត្តម៉ាក់ផងម៉ាក់នេះចាយលុយទិញចា តែនិយាយទៅដល់លេងសាច់មួយគាត់ចឹងព្រោះឯងខ្ញុំទម្លាប់មួយថាជាមួយកូនខ្ញុំដូចថា យើងរៀនគ្រប់គ្រង កំហឹងអញ្ចឹងណាហ្នឹងហើយ ចាជំរាបសួរអាយ៉ាចាជំរាបសួរអូអាយ៉ានៅកូននៅតូចនៅនៅច្រើនឆ្នាំទៀតទៅជួបវិបត្តិកូនវ័យជំទង់ចាសុខសប្បាយអូនអរគុណច្រើនអូខេចាអញ្ចឹងអឺពេលដែលគាត់ឆេវឆាយអញ្ចឹងគាត់អាចបំផ្លាញរបស់គាត់អាចវាយបែកអីមួយអញ្ចឹងណាអញ្ចឹងវាធ្វើឲ្យពុកម្ដាយពេលហ្នឹងគឺពិបាកមែនតើតែសម្រាប់ខ្ញុំដោយសារខ្ញុំដឹងថាកូនត្រូវឆ្លងកាត់វ័យហ្នឹងអញ្ចឹងខ្ញុំខ្ញុំអត់មានភ័យបារម្ភឬក៏អីទេណាចាអញ្ចឹងសួរថា តើវាមានវិបត្តិបែបផ្សេងអត់មាននៅក្នុងវិបត្តិវ័យជំទង់នេះអរគុណមនីរតខ្ញុំនិយាយទៅគឺបានសោចយោងនឹងហ្មងឥឡូវហ្នឹងបែរចង់គិតថាសោចនេះជាទេពកោសលរបស់ខ្លួនឯងវិញណាព្រួយឲ្យតែសោចគឺគេសុវ័យចិត្តជាមួយហ្មងអូខេវាមានវិបត្តិរូបភាពផ្សេងអត់វាមានវិបត្តិរូបភាពពីរទៀតដែលយើងដែលយើងមិនសូវជួបហ្នឹង គឺវិបត្តិបាក់ទឹកចិត្តហើយនឹងការជំងឺបារម្ភសម្រាប់ក្មេងវ័យជំទង់ហ្នឹងដោយសារតែគាត់បាត់បង់គេហៅថាបាត់បង់គោលដៅជីវិតបាត់បង់ទំនុកចិត្តជំនឿចិត្តអីទាំងអស់ហ្នឹងហើយគាត់ពេលខ្លះបន្ទោសខ្លួនឯងច្រើនក៏អាចធ្លាក់ទៅក្នុងវិបត្តិជំងឺបាក់ទឹកចិត្តហើយធ្វើបាបខ្លួនឯងហើយយល់ថាខ្លួនឯងជាកូនអាក្រក់អាហ្នឹងក៏អាហ្នឹងម៉ាលីនធ្លាប់ឆ្លងកាត់តាំងពីអាយុប្រហែលជាខ្ទង់14 15 16 17គឺឆ្លងកាត់វិបត្តិនឹងពិបាកមែនតើចាប៉ុន្តែ អឺពុកម៉ែខ្ញុំអត់ដែលដឹងទេណាខ្ញុំខឹងខ្លួនឯងខ្ញុំអីចឹងទៅប៉ុន្តែខ្ញុំអត់ដែលប្រាប់គាត់អីចឹងគាត់អត់ដែលដឹងចឹងយើងជាឪពុកម្ដាយត្រូវចេះសម្គាល់ថាពេលណាទៅដែលកូនយើងចាប់ផ្ដើមសង្កត់សងាត់ពេលណាទៅដែលកូនយើងចាប់ផ្ដើមដូចថាមិនសូវនិយាយមិនសូវស្ដីអីចឹងជាដើមយើងត្រូវសម្គាល់ហើយពេលហ្នឹងมันមានអីពិបាកទេគឺជួយកូនដូចដែលវិបត្តិវ័យជំទង់ទូទៅចឹងណាចាហើយវិបត្តិមួយទៀតដែលកើតឡើងច្រើនដែរនៅប្រទេសយើងគឺថា សុំធ្វើជាកូនណារហូតគឺដល់វ័យជំទង់ហើយ ប៉ុន្តែគឺមិនព្រមធំចាមិនអនុញ្ញាតឲ្យខ្លួនឯងធំហើយក៏មិនទទួលថាខ្លួនឯងធំដែរនៅតែជាកូនងារបស់ប៉ាម៉ាក់រហូតគឺថាឲ្យតែម៉ាក់និយាយថាអូយកូនកូនឯងធំហីណាធ្វើអានេះខ្លួនឯងអត់ទេអូនអត់ចង់ធ្វើអូនចង់ធ្វើនៅតូចដែរអញ្ចឹងណាហ្នឹងហើយវិបត្តិហ្នឹងក៏ជាវិបត្តិមួយដែលយើងត្រូវជួយគាត់ឲ្យធំឡើងជាមួយនឹងយើងដែរណាអញ្ចឹងដំណោះស្រាយគឺប្រហាក់ប្រហែលគ្នាតែគាត់ថានេះគឺជាវិបត្តិពីរដែលយើងស្ដាប់ទៅថាពុកម្ដាយអត់សូវដឹងអត់សូវប្របាអីប៉ុន្តែតាមពិតគឺ យើងត្រូវតែរកវិធីដោះស្រាយដូចគ្នាណាចាអញ្ចឹងយើងសួរថាតើយើងគួរប្រកាន់អិរិយាបថបែបណា ចាអិរិយាបថដែលយើងត្រូវត្រូវធ្វើអានេះអានេះប្រើពេលក្នុងវ័យជំទង់យូរពេករហូតដល់ឥឡូវអត់ទាន់ចប់ទៀតណាអូនណាអូខេចា អញ្ចឹងវិធីសាស្ត្រតែយើងយើងត្រូវធ្វើម៉េចយើងត្រូវមានអិរិយាបថមួយ អរិយាប័ត្រមួយដែលប្រកាន់ខ្ជាប់ថាវាគ្រាន់តែជាវិបត្តិក្នុងរយៈពេលមួយ ហើយវានឹងចប់ទៅវិញវាមានពេលដែលវាកើតឡើងដែលកូនអាយុ12 13ឆ្នាំអីអស់ណាហើយវានឹងបាត់ទៅវិញនៅពេលដែលកូនអាយុ17 18ឆ្នាំឬមួយក៏វានឹងបាត់ទៅវិញនៅពេលដែលកូនអាយុ20ឆ្នាំឬមួយក៏វានឹងបាត់ទៅវិញនៅកូនអាយុ25ឆ្នាំអីចឹងជាដើមណាអញ្ចឹងយើងគ្រាន់តែមានអរិយាប្រកាន់អរិយាប័ត្រមួយនឹងប្រកាន់អរិយាប័ត្រមួយនឹងថារឿងនេះវាមិននៅជាប់ជាមួយយើងមួយជីវិតនោះទេអានេះគឺជារឿងសំខាន់បំផុត ហើយយើងក៏ត្រូវតែជួយកូនណាអឺរំលឹកកូនដូចគ្នាថាអ៊ូបសោឆ្មាខ្ញុំបលែងគ្នាសុំទោសជួយកូនរំលឹកកូនថាអឺអើយកូនឯងកុំភ័យវាគ្រាន់តែជាវិបត្តិដែលកើតឡើងមួយពេលហ្នឹងឯងវានឹងបាត់ទៅវិញអូខេចាហើយនៅក្នុង វីដេអូនេះខ្ញុំនឹងបង្ហាញពីវិធីសាស្ត្រផ្សេងៗដើម្បីធ្វើឲ្យការឆ្លងកាត់វិបត្តិនេះរបស់យើងនឹងងាយស្រួលជាង ដែលយើងអត់ដឹងវិធីសាស្ត្រអូខេ អញ្ចឹងយើងសួរថាតើមូលហេតុអីទៅ ដែលបង្កឲ្យមានវិបត្តិវ័យជំទង់នេះចាមូលហេតុដែលបង្កឲ្យមានវិបត្តិវ័យជំទង់នេះគឺជាការវិវត្តនៃ រាងកាយយើងជាមនុស្សនឹងតែម្ដង គឺថាពេលហ្នឹងអ្វីអ្វីវាកើតឡើងលឿនពេកណាចាអ្វីអ្វីវាកាត់វាវាផ្លាស់ប្ដូរលឿនពេកធ្វើឲ្យយើងជាមនុស្សជាតិជាតិជាមនុស្សហ្នឹងអឺទទួលយកវាអត់បាន ឬមួយក៏ពិបាកក្នុងការ សម្របខ្លួនឯងជាមួយជាមួយនឹងការប្រែប្រួលហ្នឹងណាហើយការប្រែប្រួលឬក៏ការផ្លាស់ប្ដូរនោះមានអីខ្លះការប្រែប្រួលការផ្លាស់ប្ដូរនោះគឺផ្លាស់ប្ដូរតាំងពីរូបសាស្ត្ររូបសាស្ត្ររបស់យើងណាចាមានអ្នកជួយ share មានអ្នកជួយ like ល្អមែនតើជួយ share បន្តតិចទៀតទេជួយ share បន្តតិចទៀតដើម្បីឲ្យអ្នកឃើញបានចូលរួមមកមកមើលកាន់តែច្រើនអូខេមូលហេតុត្រឡប់មកវិញមូលហេតុរបស់យើងគឺការផ្លាស់ប្ដូរ លឿនពេកនិងច្រើនពេកនោះវាមានការផ្លាស់ប្ដូរតាំងពីលក្ខណៈរូបសាស្ត្រការផ្លាស់ប្ដូរលក្ខណៈចិត្តសាស្ត្រហើយនិងការផ្លាស់ប្ដូរនៃរចនាសម្ព័ន្ធនៅមុខងាររបស់ខួរក្បាលវាកើតឡើងក្នុង ពេលតែមួយហើយអើយបើតាមដែលអ្នកស្រាវជ្រាវខាងផ្នែកចិត្តសាស្ត្រហើយនិងអាកប្បកិរិយាមនុស្សហ្នឹងគាត់បានលើកឡើងថាអាការផ្លាស់ប្ដូរនេះជួនកាលគឺធ្វើឡើងនៅក្នុងពេលតែមួយយប់តែម្ដងអូខេ អញ្ចឹងវាធ្វើឲ្យធ្ងន់ណាស់សម្រាប់ក្មេងនៅ ក្នុងវ័យជំទង់ហ្នឹងដែលគាត់ពិបាកនឹងដឹងថាមានរឿងអីកើតឡើងនៅក្នុងរាងកាយរបស់គាត់ មានរឿងអីកើតឡើងនៅក្នុង ជីវិតរបស់គាត់បេះដូងគាត់ចិត្តគាត់គឺគាត់វល់វល់តែម្ដងខ្ញុំចាំបានថាខ្លួនឯងអត់ចាំទេណាព្រោះអីខ្លួនឯងអាវិបត្តិវាឆ្លងកាត់ទៅយើងវាហាក់ដូចយើងយើងនិយាយទៅយើងអត់ដឹង ថាវាកើតឡើងបែបណាផងប៉ុន្តែខ្ញុំចាំបានតាកូនខ្ញុំមានអាយុ12ឆ្នាំ មិនដឹងថ្ងៃណាខែណាឯងអត់ចាំថ្ងៃខែទេគាត់ថានៅពេលកូនខ្ញុំអាយុ12ឆ្នាំណាម៉ោងប្រហែលជា10កន្លះយប់ពេលខ្ញុំចាំបានរូបភាពនៃរាត្រីហ្នឹងគឺវា វាសោកសម្រាប់កូនខ្ញុំប៉ុណ្ណាវាវាពិបាកសម្រាប់កូនខ្ញុំប៉ុណ្ណាម៉ោងប្រហែលជា10កន្លះយប់ធម្មតាកូនខ្ញុំតែម៉ោង9យូរយូរផុតម៉ោង9គឺគេងហើយចាដល់ពេលម៉ោង10កន្លះយប់គាត់មកគោះទ្វារខ្ញុំគាត់គោះខ្លាំងណាស់គោះទុំទុំទុំដល់ពេលឲ្យខ្ញុំបាទ្វារចេញមកសួរគាត់ថាមានរឿងអីកូនខ្ញុំគិតបារម្ភភ្លាមថាអូយកូនឃើញចោលឬក៏កូន ឃើញអីទេព្រោះគោះទ្វារខ្លាំងពេកគាត់ប្រាប់ខ្ញុំថាម៉ាក់ជួយខ្ញុំផងខ្ញុំពិបាកណាស់ហើយគាត់គាត់ទឹកភ្នែកគាត់តក់តក់តក់តក់មកហ្មងណាចាសួស្ដីបូចា ទឹកភ្នែកគាត់តក់តក់តក់តក់មកហ្មងហើយខ្ញុំសួរគាត់ថាកូនកូនឯងមានរឿងអីកូនឯងកើតអីកូនឯងឈឺកូនឯងអាឡែស៊ីមួយអីឬក៏មិនអញ្ចឹងគាត់ថាអត់ទេម៉ាក់ខ្ញុំអត់ដឹងខ្លួនឯងកើតអីទេអឺខ្ញុំគេងអត់កើតខ្ញុំក្តៅពេញខ្លួនទាំងអស់ហើយខ្ញុំខឹងខ្ញុំអត់ដឹងថាខ្លួនឯងខឹងរឿងអីទេខ្ញុំដឹងតែខឹងខឹងខឹងខឹងខ្លាំងមែនតែនហ្មងដូចស្ទើរតែផ្ទុះក្បាលចេញអញ្ចឹង ហើយខ្ញុំមិនដិតគាត់ខ្លាំងមែនតើតែពេលហ្នឹងដោយសារខ្ញុំបានត្រៀមខ្លួនជាម៉ាក់ដែលត្រូវមានកូនក្នុងវ័យជំទង់រួចស្រេចអីអញ្ចឹងខ្ញុំក៏អោបគាត់ហើយប្រាប់គាត់វិញថាកុំភ័យកូនណាកូនប្រហែលជា កំពុងតែ ចូលដល់វ័យជំទង់ហើយកំពុងតែពេញវ័យកូនស្រីយើងដឹងណាកូនស្រីគឺគាត់នឹងមានរដូវតែមុនពេលដែលគាត់មានរដូវ3 4ថ្ងៃហ្នឹងគាត់ចាប់ផ្ដើមប្រែប្រួលចេះឈឺក្បាលចេះភ័យចេះបារម្ភចេះកើតទុកឬក៏ខឹងអីចឹងប៉ុន្តែវានឹង3 4ថ្ងៃក្រោយមកនឹងចាប់ផ្ដើមមានរដូវហីអញ្ចឹងកូនស្រីអាចដឹងពេលមានរដូវហ្នឹងតែកូនប្រុសគឺអត់មានរដូវចាអញ្ចឹងអត់យើងអត់ឃើញអាអាអ្វីដែលចេញមកខាងក្រៅហ្នឹងឯងប៉ុន្តែ ភាពប្រែប្រួលនោះវាកើតឡើងនៅក្នុងខ្លួនគាត់ហើយអូខេអញ្ចឹងខ្ញុំគ្រាន់លើកឧទាហរណ៍កន្លែងកូនខ្ញុំពេលហ្នឹងយប់មួយសោះម៉ោង10កន្លះគាត់គោះទ្វារទុងទុងទុងទុងឲ្យស្រែថាម៉ាក់អើយជួយខ្ញុំផងខ្ញុំពិបាកក្នុងខ្លួនណាស់អូខេចឹងអញ្ចឹងជាឪពុកម្ដាយត្រូវត្រៀមខ្លួនឲ្យរួចជាស្រេចក្នុងការពេលយើងមានកូនយើងត្រូវដឹងថាអាយុកូនយើងប៉ុណ្ណាអាចប្រឈមមុខនឹងវិបត្តិអត្តសញ្ញាណអីចឹងណាចាអូខេអញ្ចឹងការប្រែប្រួលទាំងអស់នោះហេតុអីបានជាមានការប្រែប្រួលហើយបានជាមានការផ្លាស់ប្ដូរទាំងរូបសាស្ត្រទាំងខួរក្បាល ហើយនឹងទាំងចិត្តសាស្ត្រចាសួស្ដីលីនីអូលីនីសុខសប្បាយអូនអូខេអញ្ចឹងការប្រែប្រួលផ្នែករូបសាស្ត្រចិត្តសាស្ត្រនិងខួរក្បាលនេះវាប្រែប្រួលផ្លាស់ប្ដូរដោយសារតែ ខ្លួនរបស់យើងចាប់ផ្ដើមមានអរម៉ូនដែលពីមុនមកយើងអត់ដែលមានទេអញ្ចឹងអ្វីដែលសំខាន់គឺថា ប្រុសមានអរម៉ូនប្រុសស្រីមានអរម៉ូនស្រីហ្នឹងណាប៉ុន្តែវាមានអរម៉ូនសេរ៉ូតូនីនអរម៉ូនដូប៉ាមីនដកអរម៉ូនអឺ អើផ្លេចឈ្មោះអរម៉ូននឹងរហូតចាចាអូខេអរម៉ូនផ្សេងផ្សេងដែលវាមាននៅក្នុងខ្លួនយើងវាចាប់ផ្ដើមកើតឡើងដោយកំហុកតែម្ដងចំពេលដែលវាកើតឡើងដោយកំហុកវាចាប់បានផ្លាស់ប្ដូរអ្វីអ្វីដែលយើងធ្លាប់មានពីមុនមកពីកូនក្មេងហ្នឹងវាផ្លាស់ប្ដូរទាំងអស់អូខេចាអញ្ចឹងអឺវាធ្វើយ៉ាងម៉េចវាធ្វើឲ្យក្មេងចាប់ផ្ដើមអឺទទួលដឹងនៅ ការប្រែប្រួលអារម្មណ៍ ប៉ុន្តែក្មេងអត់តន់ចេះមាន ការគិតបែបហេតុផលទេព្រោះខួរក្បាលវាចាប់ផ្ដើមផ្ដាស់ផ្លាស់ប្ដូរទាំងអស់ដែលកាលពីមុនក្មេងមានហេតុផលមួយជាកូនក្មេងថាពេលដែលឃ្លានបាយទៅរកម៉ាក់ឲ្យម៉ាក់បញ្ចុកបាយអូខេគាត់មានរចនាសម្ព័ន្ធរបស់ខួរក្បាលបែបហ្នឹងមុខងាររបស់ខួរក្បាលបែបហ្នឹងប៉ុន្តែស្រាប់តែវាត្រូវផ្លាស់ប្ដូរទាំងអស់អញ្ចឹងគឺគាត់អត់មានគេហៅរើពេភាសាបារាំងថារើពេអត់មានកន្លែងណាដែលត្រូវដឹងថាត្រូវធ្វើមិនចេះចឹងហើយគាត់ចាប់ផ្ដើមឲ្យទទួលបានបទពិសោធន៍អារម្មណ៍ អារម្មណ៍ខឹងដែលពេលនៅក្មេងអត់ចេះអត់ចេះខឹងទេតាមពិតកូនក្មេងនៅពេលដែលយើងថាអឺ oestrogène ចា oestrogène គឺជា la lumière du jour អូគីសេចា oestrogène ជាអរម៉ូនសម្រាប់សម្រាប់មនុស្សស្រីចាអឺ oui euh, ça peut être des hormones différents oui euh, donc euh, mais មានមានឈ្មោះអង្គបូតនៅក្រោយអលអឺខ្ញុំភ្លេចរហូតប៉ុន្តែអីមានមានឈ្មោះពេលដែលខ្ញុំនិយាយតាមក្រោយទៀតចា alpamine oui c'est ça bon ចាំដល់ក្រោយទៀតចឹងចាំនិយាយមុនហ្នឹងអូខេអញ្ចឹងគ្រាន់ថាពេលហ្នឹងគាត់ចាប់ផ្ដើម experience ទៅមានមានបទពិសោធន៍នៅអារម្មណ៍របស់គាត់អារម្មណ៍ខឹងកូនក្មេងពេលនៅកូនក្មេងយើងថាអូគាត់ខឹងតាមពិតជាភាពងក់ងើឯងជាភាពងក់ងើមួយឆាយទៅលែងហើយប៉ុន្តែខឹងជាកំហឹងណាគឺកើតឡើងនៅវ័យជំទង់អញ្ចឹងគាត់ចាប់ផ្ដើម experience experience ចាប់ផ្ដើមមានបទពិសោធន៍អារម្មណ៍ផ្លូវអារម្មណ៍របស់គាត់ខឹងណាកើតទុក្ខ នៅសុកសុកស្រាប់តែអាអាមានភ្លើងកំហុងហ្នឹងកើតឡើងក្តៅអញ្ចឹងទៅនៅសុកសុកស្រាប់តែមានអារម្មណ៍ថាកើតទុកមានអារម្មណ៍ថាមិនសប្បាយចិត្តនៅសុកសុកស្រាប់មានអារម្មណ៍ថាចង់អង្គុយសើចម្នាក់ឯងនៅសុកសុកមានអារម្មណ៍រំជើបរំជួលចេញពីខាងក្នុងខ្លួនមកចង់រត់ចង់វាយចង់ទាត់ចង់ធាក់អីចឹងណាអញ្ចឹងគាត់ទទួលបានអារម្មណ៍នឹងទាំងអស់ដែលខួរក្បាលរបស់គាត់អត់ទាន់ចេះមានហេតុផលអត់ទាន់ដឹងថាហេតុអីបានខឹងហេតុអីបានស្អប់ហេតុអីបានកើតទុកហេតុអីបានអីធ្វើអីបានចេញទៅអីចឹងណា អញ្ចឹងវាធ្វើឲ្យគាត់វង្វេងហ្មងធ្វើពេលហ្នឹងគឺគាត់ពិបាកនឹងទទួលស្គាល់អារម្មណ៍របស់ខ្លួនឯងមែនតើចាហើយនៅពេលដែលគាត់ពិបាកទទួលស្គាល់អារម្មណ៍របស់ខ្លួនឯងទាំងអញ្ចឹងណាវាធ្វើឲ្យគាត់ព្យាយាមចេះអារម្មណ៍ហ្នឹងចេញទៅក្រៅព្រោះគាត់ចង់អារម្មណ៍ហ្នឹងវាចេញពីខ្លួនគាត់កុំឲ្យវានៅខ្លួនគាត់តទៅទៀតចឹងបើគាត់មានអារម្មណ៍ខឹងគាត់ថាបើចេះកំហឹងទៅវាវាលែងខឹងតទៅទៀតហើយឬមួយគាត់ថាបើគាត់មានអារម្មណ៍ការຕົកគាត់ធ្វើមិនបញ្ចេញຕົកហ្នឹងឲ្យអស់ទៅគាត់លែងຕົកទៀតហើយម៉ៅម៉ៅមកដេកលើកុំព្យូទ័រទៀតចេះអញ្ចឹង គឺគាត់ចង់បញ្ចេញទៅទាំងអស់នៅពេលដែលគាត់ចង់បញ្ចេញទៅអញ្ចឹងវាធ្វើឲ្យប៉ះពាល់ដល់មនុស្សនៅជុំវិញខ្លួនហើយមនុស្សជុំវិញខ្លួនហ្នឹងក៏រងនឹងវិបត្តិវ័យជំទង់ហ្នឹងជាមួយគាត់ដែរណាអូខេអញ្ចឹងយើងមើលបន្តទៀតណាការប្រែប្រួលណាបើសិនជាយើងនិយាយជាសម្រាយតើមានប្រែប្រួលអីខ្លះឧទាហរណ៍ដូចជារូបរាង រូបរាងគាត់ចាប់ផ្ដើមប្រែប្រួលរូបរាងខាងក្រៅរបស់គាត់ខុសពីមុនក្មេងស្រីចាប់ផ្ដើមមានដើមទ្រូងអីចឹងទៅក្មេងប្រុសចាប់ផ្ដើមមានដុំពកនៅអង្គនេះហើយចាប់ផ្ដើមមានរោមណាដោះរោមនៅតាមដៃតាមជើងហើយនឹងដោះរោមនៅកន្លែងដែលអាកម៉ាំងផ្សេងទៀតអីចឹងទៅណា ហើយគាត់ចាប់ដើមមានក្លិនខ្លួនដែលកូនក្មេងនៅតូចគឺក្លិនក្អូបប្រហើប៉ុន្តែក្មេងជំទង់ចាប់ដើមមានក្លិនផ្ទាល់ខ្លួនរបស់ខ្លួនហើយក្លិនហ្នឹងភាច្រើនគឺមិនដែលក្លិនក្អូបទេណាច្រើនតែក្លិនដែលពិបាកទ្រាំណាហើយគាត់ចាប់ដើមកើតមុនណាកើតមុនអឺនៅលើមុខនៅលើខ្នង នៅលើដើមទ្រូងរបស់គាត់គាត់ចាប់ដើមបដូរសម្លេងហើយទាំងអស់នេះធ្វើឲ្យក្មេងពិបាកទទួលយកមែនតើខ្ញុំចាំបានដូចគ្នាខ្ញុំលើកឧទាហរណ៍កូនប្រុសខ្ញុំនៅពេលដែលគាត់ចាប់ដើមមានរោមចាប់ដើមកើតមុន គឺគាត់ស្អប់ខ្លួនឯងខ្លាំងមែនតើហើយគាត់គាត់គាត់អត់និយាយទៅគាត់អត់អាចទទួលយកខ្លួនឯងបានណាគាត់ពិបាកនឹងទទួលយកខ្លួនឯងមែនតើហើយនៅពេលដែលគាត់បដូរសម្លេងពីសម្លេងកូនឡាននិយាយតូចគួរឲ្យស្រឡាញ់ទៅជាសម្លេងវ៉ាវ៉ាហើយគាត់ថាសម្លេងគាត់ដូចឆ្កួតចឹងចឹងអញ្ចឹងសម្រាប់តែខ្លួនគាត់ក៏ពិបាកទទួលយកដែរហើយអាការកើតឡើងផ្លាស់ប្ដូរវាកើតឡើងក្នុងពេលតែមួយហើយមានចំណុចមួយទៀតដែលយើងជាឪពុកម្ដាយហ្នឹងតែងតែអត់យកចិត្តទុកដាក់អឺ ខ្វល់ជាមួយកូនទេយើងជាឪពុកម្ដាយណាឲ្យតកូនប្រាប់ថាគាត់ចុករយគាត់ឈឺសាច់ដុំគាត់ឈឺសន្លាក់ណាចុករយតាមសន្លាក់ដៃសន្លាក់ជើងរបស់គាត់ឈឺជង្គង់ឈឺកជើងអីអស់ហ្នឹងយើងនិយាយថាស្អីកូនណាទឹមប្រប៉ិនហ្នឹងសោះត្អូនដូចមនុស្សចាស់តាមពិតគឺយើងអត់បានដឹងអូខេណាគាត់អឺ នៅ ក្នុងវ័យនោះដោយសារតែសាច់ដុំវាលូតលាស់វាសកត់ទៅលើសន្លាក់ហើយគាត់ពិបាកក្នុងការគ្រប់គ្រងនៅពេលដែលអរម៉ូនវាកាត់ឡើង100មុខអស់នៅក្នុងខ្លួនយើងអញ្ចឹងមិនតែអស់100មុខតែចង់និយាយតែវាច្រើនពេកនៅក្នុងខ្លួនគាត់អញ្ចឹងធ្វើឲ្យគាត់ចុករយសាច់ដុំហើយនឹងចុករយតាមសន្លាក់ណាគឺជាការពិតត្រូវតែទទួលស្គាល់ថាកូនពិតជាចុករយមែនហើយជួយម៉ាស្សាឲ្យកូនជួយរត់ឲ្យកូនអីចឹងទៅណាចាហើយចំណុចមួយទៀតដែលឪពុកម្ដាយចាប់ផ្ដើមសង្កល់ឃើញដែរថាកាន់តែធំកាន់តែខ្ជិលអូខេ ដោយសារតែអរម៉ូនវាកាត់ឡើងច្រើនពេកនៅក្នុងខ្លួនគាត់គាត់ពិបាកក្នុងការទប់អញ្ចឹងវាធ្វើឲ្យគាត់បាត់បង់ energy ជាប្រចាំអញ្ចឹងហើយភីច្រើនក្មេងចូលដល់វ័យជំទង់គឺគេងច្រើនជាងមុនដាស់មិនងាយក្រោកហើយនិយាយពីខ្ជិលអូសគូតគឺអត់ដែរមានកម្លាំងទេណាយើងថាស្អីទេទៅប៉ុណ្ណឹងសោះអស់កម្លាំងហើយអូខេប៉ុន្តែថ្ងៃខ្លះវាប្រែប្រួលទៅជាមានកម្លាំងខុសធម្មតាក៏មានដែរណា អូខេផ្នែកចិត្តសាស្ត្រខ្ញុំបាននិយាយមុននឹងខ្លះៗហើយគឺថានៅក្នុងផ្នែកចិត្តសាស្ត្រការប្រែប្រួលរបស់គាត់គឺគាត់ចាប់ផ្ដើមមានអារម្មណ៍ប្រែប្រួលខ្លាំងម្ដងខឹងម្ដងពិបាកចិត្តម្ដងសុបាយចិត្តអីចឹងទៅហើយអឺប៉ុន្តែភាច្រើនអារម្មណ៍ដែលវាប្រែប្រួលខ្លាំងនោះគឺវាប្រែប្រួលរវាងអារម្មណ៍អវិជ្ជមានអារម្មណ៍បាត់ទំនុកចិត្តលើខ្លួនឯងអារម្មណ៍កើតទុកអារម្មណ៍ខឹងអារម្មណ៍ភ័យអារម្មណ៍ខ្លាចឯនឹងជាដើមហើយធ្វើគាត់ពិបាកក្នុងការគ្រប់គ្រងខ្លួនឯងមែនតើណាហើយពេលខ្លះ គឺគាត់មានអារម្មណ៍ពុះ control អឈ្មោះអរម៉ូនហ្នឹងមកដល់ហើយ adrenaline adrenaline ចាគឺគាត់មានអារម្មណ៍ពុះ control ភាសាអង់គ្លេសចឹងហៅ excited គាត់មានអារម្មណ៍ excited ពុះ control រំជើបរំជួលម្នាក់ឯងចឹងណាគឺដោយសារតែអរម៉ូន adrenaline វាកើត វាកើតដោយឯងឯងពេលតាមពិតអាដ្រេណាលីនវាកើតឡើងនៅពេលដែលយើងវាយតបនៅពេលដែលយើងហាត់កីឡានៅពេលយើងអីចឹងណាដែលយើងត្រូវបញ្ចេញត្រឡប់ទៅវិញហើយវាធ្វើឲ្យមនុស្សមានអារម្មណ៍ពុះកញ្ជ្រោលណាអញ្ចឹងវាកើតឡើងដោយឯងអញ្ចឹងអញ្ចឹងនៅសុកសុកគាត់មានអារម្មណ៍ពុះកញ្ជ្រោលចឹងណាចាហើយពេលដែលគាត់មានអារម្មណ៍ហ្នឹង អារម្មណ៍ហ្នឹងវាកើតឡើងនៅជាទូទៅគឺនៅពេលដែលយើងប្រឈមមួយគ្រោះថ្នាក់ហើយយើងព្យាយាមដោះស្រាយគ្រោះថ្នាក់អញ្ចឹងវាធ្វើឲ្យគាត់ចង់ប្រឈមចង់សាកណាកាន់តែដឹងថាគ្រោះថ្នាក់កាន់តែចង់សាកព្រោះអាហ្នឹងវារុញវាពុះកញ្ជ្រោលចង់ឲ្យទៅធ្វើចាហើយពេលខ្លះគាត់មានអារម្មណ៍ច្បោកច្បល់អត់យល់ខ្លួនឯងថាមានអារម្មណ៍អីហ្មងគឺគ្រាន់តែមានអារម្មណ៍ថា lost មានអារម្មណ៍ថាវែងវាន់នៅក្នុងខួរក្បាលមិនដឹងខ្លួនឯងគិតពីអីចឹងណា ចាហើយគាត់មានអារម្មណ៍មួយទៀតគេហៅថាចង់ឲ្យមានភាព privacy របស់ខ្លួនឯងឯកជនរបស់ខ្លួនឯងដែលមិនចង់ឲ្យអ្នកណាមកដឹងថាគាត់ពិបាកចិត្តមិនចង់ឲ្យអ្នកណាដឹងថាគាត់សុបាយចិត្តឬក៏អីគាត់គាត់លែងចង់ឲ្យណាដឹងណាលឺជីវិតគាត់អញ្ចឹងណាផ្ដាច់ខ្លួនណាចាហើយអឺអីការលំបាកនៅក្នុងចិត្តសាស្ត្រមួយទៀតគឺគាត់ត្រូវទទួលទទួលស្គាល់ខ្លួនឯងថាគាត់លែងជាកូនក្មេងតូច គួរឲ្យស្រឡាញ់ដូចមុនទៀតហើយចង់និយាយថាគួរឲ្យស្រឡាញ់មានន័យថាមិនចង់និយាយថាកូនក្មេងតូចស្បែកឡើងទុនរលោងគួរឲ្យគេចង់ស្ទាបចង់ពោចង់អោបហ្នឹងគាត់លែងមានអាហ្នឹងទៀតហើយហើយកូនក្មេងតូចដែលចេះងក់ងើចេះបន្លោមលេងបន្លែងអីអស់ហ្នឹងគឺគាត់លែងមានអាហ្នឹងទៀតហើយហើយគាត់នឹងคล้ายទៅជាមនុស្សពេញវ័យដែលគាត់អត់ដឹងថាមនុស្សពេញវ័យមានន័យថាម៉េចអូខេ គាត់អត់ដឹងថាមនុស្សពេញវ័យនឹងមានទួនាទីទាំងអស់នោះគាត់អាចធ្វើការអត់អូខេអញ្ចឹងវាចម្បងចម្បងខ្លាំងមែនតើនៅក្នុងចិត្តគាត់ណាអូខេនៅក្នុងខួរក្បាលការប្រែប្រួលនៅក្នុងខួរក្បាលគឺទាំងរចនាសម្ព័ន្ធ ទាំងមុខងារផ្នែកផ្សេងផ្សេងនៃខួរក្បាលហ្នឹងគឺប្រែប្រួលទាំងអស់ខ្ញុំមានអារម្មណ៍ថាខ្ញុំដូចជានិយាយលឿនដល់ហើយនេះស្ដាប់តន់ទេអ្នកនៅស្ដាប់ស្ដាប់អត់តន់មើលទៅ ពេលខ្លះខ្ញុំនិយាយលឿនដោយសារតែ adrenaline adrenaline វាពុះ control ពេលដែលយើងនិយាយអីមួយ ដែលយើងចង់ចង់និយាយខ្លាំងចង់បញ្ចេញខ្លាំងអូខេចាត្រឡប់មកវិញ ការផ្លាស់ប្ដូរផ្នែកខួរក្បាលហ្នឹងគឺផ្លាស់ប្ដូរទាំងរចនាសម្ព័ន្ធនិងមុខងាររបស់ខួរក្បាលធម្មតាខួរក្បាលរបស់យើងវាមានមុខងាររបស់វាអញ្ចឹងណាខ្ញុំដឹងអត់អស់ទេព្រោះខ្ញុំមិនមែនអ្នកជំនាញខាងខួរក្បាលតែគាត់ថាពេលហ្នឹងគឺប្រែប្រួលទាំងអស់រចនាសម្ព័ន្ធលែងដូចពីមុនមុខងាររបស់ខួរក្បាលទាំងអស់លែងមានដូចពីមុនទៀតហើយហើយក្នុងកំឡុងពេលប្រែប្រួលហ្នឹងធ្វើឲ្យក្មេងអាច ដូចថានៅសុកសុកឈឺក្បាលចង់ផ្ទុះបែកចឹងណាយើងធ្លាប់ឃើញកូនណាកូនខ្ញុំអាសាឈឺក្បាលមែនតើហើយអាណិតកូនណាហើយអត់ចង់ឲ្យគាត់ប្រើប៉ារ៉ាច្រើននេះអញ្ចឹងយើងព្យាយាមថានៅពេលដែលគាត់ឈឺក្បាលអញ្ចឹងយើងស្អំតកឬមួយក៏ដូចថាធ្វើអីឲ្យគាត់ធ្វើអីផ្សេងដើម្បីឲ្យដូចថាធ្វើម៉េចរងាប់អារម្មណ៍នឹងមកបន្តិចចឹងណាចាអញ្ចឹងពេលខ្លះគឺគាត់ឈឺក្បាលឈឺក្បាលខ្លាំងដូចចង់ផ្ទុះចឹងហើយថ្ងៃខ្លះក្មេងក្រោកពីគេងមក គឺគាត់ធ្ងន់ក្បាលយកហ្មងគាត់គាត់គាត់ដែលពេលគាត់នៅទូចគាត់ដែរដឹងអស់ហ្នឹងឯងអញ្ចឹងនៅក្នុងកំឡុងពេលវ័យជំទង់របស់គាត់នឹងជួនកាលមួយថ្ងៃពីរថ្ងៃហ្នឹងគាត់ស្ទើរតែថាទ្រាំអត់បានទ្រាំអត់បានថាស្ទើរស្លាប់ស្ទើររស់អូខេអញ្ចឹងនេះហើយជាការប្រែប្រួលទាំង3ផ្នែកក្រោមអត្តពលនៃអរម៉ូនដែលកើតឡើងនៅក្នុងពេលមួយដ៏ខ្លីនៅក្នុងខ្លួនគាត់ហើយវាបន្តអញ្ចឹងរហូតបន្តប្រែប្រួលនៅរយៈពេល3ឆ្នាំ4ឆ្នាំ5ឆ្នាំនឹងនៅក្នុងជីវិតគាត់វ័យជំទង់នឹងរហូតអូខេ ចាហើយពេលហ្នឹងសួរថារោគសញ្ញាចេះចេញទៅខាងក្រៅយ៉ាងម៉េចរោគសញ្ញាចេះចេញខាងក្រៅគឺ មានតែពាក្យមួយឯថាពិបាកយល់ចិត្តពិបាកយល់ចិត្តនេះទាំងសងខាង ទាំងឪពុកម្ដាយក៏មានអារម្មណ៍ថា កូនកាន់តែធំទៅ កាន់តែពិបាកយល់ចិត្តពិបាកយល់ចិត្តនេះក៏វាកើតឡើងនៅក្នុង កូនដែរថាហេតុអីក៏គ្មានអ្នកណាយល់ចិត្តខ្ញុំអូខេនេះគឺជាភាពប្រទុះប្រច្រាស់គ្នា ដែលពិបាកមែនតើសម្រាប់ក្មេងវ័យជំទង់ហើយនិងសម្រាប់ក្រុមគ្រួសារដែលមានកូនវ័យជំទង់ហ្នឹងចាអញ្ចឹងនៅពេលហ្នឹងពេលយើងសម្លឹងសម្បកក្រៅសម្រាប់ក្មេងវ័យជំទង់ហ្នឹងពេលយើងសម្លឹងសម្បកក្រៅគឺឃើញក្មេងហ្នឹងដូចចង់មាន ការផ្សងព្រេងរបស់ខ្លួនឯងអញ្ចឹងណាចង់មានភាពស្វ័យចាប់ធ្វើអីដល់ខ្លួនឯងកើតជិះម៉ូតូខ្លួនឯងធ្វើអីខ្លួនឯងមិនបាច់ចាំពឹងអ្នកណាមិនបាច់ចាំមានអ្នកណាណា ចង់មានជីវិតផ្ទាល់ខ្លួនបិទទ្វារសច្ចៈសោមកឲ្យប៉ាម៉ាក់ចូលអីចឹងទៅណាចង់ទិញខោអាវខ្លួនឯងមិនឲ្យប៉ាម៉ាក់រើសអីចឹងទៅណាហើយអ្នកខ្លះក៏គាត់កើតនូវភាពរឹងតឹងណាហ៊ានជំទាស់ហ៊ានហ៊ានឆ្លោយចេះហ៊ានសម្លុតប៉ាម៉ាក់វិញអីចឹងទៅឡើងស្ដាប់ហេតុផលណាដឹងតែពីខ្លួនឯងត្រូវរហូតណាអាហ្នឹងតែយើងមើលឃើញអ្វីដែលជាលេចចេញមកនៅក្នុង ភាពជាក្មេងវ័យជំទង់ហ្នឹងអញ្ចឹងណាហើយអ្នកខ្លះគាត់ស្អប់ឪពុកម្ដាយគាត់ស្អប់ចាស់ទុំក្នុងផ្ទះគាត់លែងស្ដាប់ហ្មងឲ្យតែថាគឺគាត់ផ្កើនយកតែម្ដងណាចំណែកឯអ្វីដែលយើងមើលអត់ឃើញអានេះគឺជារឿងដែលយើងមើលឃើញណាប៉ុន្តែអ្វីដែលយើងមើលអត់ឃើញគឺកំសត់មែនតានគឺកំសត់ឲ្យក្មេងវ័យជំទង់នេះគឺជា រយៈពេលមួយដែលគួរឲ្យអាណិតមែនតានណាអញ្ចឹងអ្វីដែលយើងមើលអត់ឃើញនោះមានអីខ្លះ ថាខ្លាំងតែសម្បកប៉ុន្តែខាងក្នុងវិញមិនខាងក្នុងគឺគាត់ខ្វះទំនុកចិត្តលើខ្លួនឯងគាត់តែងតែ challenge ខ្លួនឯងរហូតតែងតែ លបងខ្លួនឯងរហូតថាគាត់ធ្វើកើតឬក៏ធ្វើមិនកើតគាត់ខ្វះទំនុកចិត្តលើខ្លួនឯងខ្លាំងមែនតើហើយភាគច្រើនគឺគាត់អត់ជឿថាខ្លួនគាត់អាចទៅមុខរួចទេគាត់អត់ជឿថាអនាគតរបស់គាត់អាចភ្លឺចិញ្ចាំងចិញ្ចែកទេណាហើយចំណុចមួយទៀតគឺគាត់ចង់បានក្តីស្រឡាញ់ខ្លាំងបំផុត ចង់បានក្តីស្រឡាញ់ចង់បានក្តីសន្តោសចង់បានការយល់ចិត្តចង់បានការថ្នាក់ថ្នមប៉ុន្តែគាត់ត្រូវឆ្លោះគ្នាជាមួយនឹងអាផ្នែកមួយទៀតរបស់គាត់ដែលវាទៀមទាស្វ័យយ័តថាធំហីកុំធ្វើអញ្ចឹងទៀតណាអញ្ចឹងវាធ្វើគាត់ពិបាកមែនតើហើយគាត់លាក់គាត់លាក់អាអាផ្នែកទុនភ្លុនហ្នឹងគាត់ចាត់ទុកជាភាពទុនខ្សោយហ្មងណាគាត់លាក់នៅក្នុងចិត្តគាត់រហូតចាអញ្ចឹងនៅក្នុងហើយចំណុចដែលគួរឲ្យកត់សម្គាល់មួយទៀតដែលយើងអត់ដឹងដែរអឺក្មេងវ័យជំទង់ណាការគិតរបស់គាត់គឺទុ តិដ្ឋិនិយម pessimist ទុតិដ្ឋិនិយមស្អីក៏ខ្មៅស្អីក៏ងងឹតស្អីក៏អាក្រក់ទាំងអស់អូខេគាត់ដូចខ្ញុំបានលើកមុននឹងអញ្ចឹងគឺគាត់អត់មើលឃើញថាអនាគតរបស់គាត់អាចភ្លឺចែងចាំងទេព្រោះគាត់បាត់បង់ទំនុកចិត្តទាំងអស់អញ្ចឹងគឺជារឿងដែលលំបាកមែនតើសម្រាប់គាត់គេហៅទុតិដ្ឋិនិយមណាគឺគិតឃើញស្អីក៏អាក្រក់ដែរ អូខេគាត់អត់មើលឃើញអ្វីដែលល្អទេអញ្ចឹងហើយក្នុងពេលហ្នឹងអ្វីដែលគួរជៀសវាងគឺការបញ្យលហេតុផលអូខេយើងជាពុកម្ដាយកុំប្រឹងបញ្យលហេតុផលកាន់តែបញ្យលហេតុផលគាត់កាន់តែបាត់ទំនុកចិត្តកាន់តែបញ្យលហេតុផលគាត់កាន់តែមើលឃើញអ្វីអ្វីគឺខ្មៅងងឹតទាំងអស់នៅនៅក្នុងពិភពលោកហ្នឹងអូខេហើយបើសិនជាយើងធ្វើការព្រៀនប្រដៅមួយទៀតថាកូនអាក្រក់កូនល្អឧទាហរណ៍ថាបើសិនជាអឺ អឺអីចាំចាំលើឧទាហរណ៍នឹងចំណុចបន្ទាប់ចង់និយាយថាបើសិនជាយើងព្យាយាមបដៅគាត់ថាធ្វើបែបនេះកូនល្អធ្វើបែបនេះកូនអាក្រក់ គឺយើងប្រឈមមុខនឹងការបាត់បង់កូននឹងតែម្ដងអូខេព្រោះគាត់ pessimist ព្រោះគាត់ទុតិធិនិយមគាត់គិតឃើញតែរឿងថាគាត់អាក្រក់រហូតហើយអញ្ចឹងបើសិនជាយើងទៅបន្ថែមទៀតគឺឱកាសក្នុងការបាត់បង់កូនគឺគឺខ្ពស់មែនតើអូខេចាអឺ សំទោសត្រូវការមើលដែរអូខេខ្ញុំលើកឧទាហរណ៍កន្លែងនេះថាបដៅកូនល្អកូនអាក្រក់មិនខ្ញុំលើកឧទាហរណ៍ថាបើសិនជាយើងទៅប្រាប់កូនថាកូនអឺក្មេងដែលជក់ឆ្នាំញៀនណាបើសិនជាកូនឯងអឺអឺថ្នាក់ប្រើប្រាស់ឆ្នាំញៀនគឺជាកូនអាក្រក់ឯងអូខេបើសិនយើងប្រើពាក្យប្រហាក់ប្រហែលនឹងខ្ញុំនឹងថានិយាយមិនត្រូវថាក្មេងដែលប្រើឆ្នាំញៀនសុទ្ធតែជាកូនអាក្រក់សុទ្ធតែជាមនុស្សអាក្រក់អញ្ចឹងនៅក្នុងខ្លួនគាត់យ៉ាងម៉េចមានន័យថា ជាជានិច្ចការគាត់តែងតែចង់លបងខ្លួនគាត់លបងថាគាត់ធ្វើកើតឬក៏ធ្វើមិនកើតគាត់លបងបែបមិនថាគាត់ដឹងលឺឆ្នាំញៀនថាវាមានអត្តពលអាក្រក់អូខេគាត់ចង់លបងខ្លួនគាត់ថាបើសិនជាគាត់ប្រើមែនតែគាត់អាចផ្ដាច់បានវិញអត់គាត់ជឿថាវាមិនខ្លាំងជាងអញទេងាប់ឲ្យប្រើឲ្យផ្ដាច់វិញតោះបានណាចាំមើលធ្វើឲ្យម៉ាក់ឃើញហ្មងធ្វើឲ្យម៉ាក់ដឹងហ្មងថាខ្ញុំខ្លាំងប៉ុណ្ណាអូខេនៅក្នុងខ្លួនគាត់គាត់គិតចង់សាកចង់លបងអញ្ចឹងឯងព្រោះវាមានអរម៉ូនមួយយ៉ាងដែលវាពុះកញ្ជ្រោលនៅក្នុងខ្លួនគាត់ហ្នឹង ប៉ុន្តែនៅពេលដែលយើងនិយាយថាក្មេងដែលចង់ប្រើថ្នាំញៀនជាក្មេងអាក្រក់ពេលនោះគាត់នឹងប្រើថ្នាំញៀននោះតែម្ដងព្រោះក្នុងចិត្តគាត់វាចង់ប្រើ ក្នុងចិត្តគាត់វាចង់ប្រើអញ្ចឹងគាត់ឃើញថា អ្នកដែលចិត្តស្និទ្ធបំផុតជាមួយគាត់អ្នកម៉ាក់លោកប៉ារបស់គាត់ហ្នឹងគឺប្រាប់គាត់ថាពួកដែលចង់ប្រើថ្នាំញៀនគឺក្មេងអាក្រក់អញ្ចឹងគាត់នឹងមានអារម្មណ៍ថាបើគេគិតថាយើងអាក្រក់ទៅហើយមិនចាំបាច់ធ្វើល្អទេ ធ្វើអាក្រក់ហ្មងទៅអូខេនេះហើយដែលខ្ញុំចង់និយាយថាការប្រដៅតាមបែបកូនល្អកូនអាក្រក់គឺវាធ្វើយើងងាយនឹងបាត់បង់កូនណាអើយនឹកអ្នកគ្រូចាធ្លាប់ធ្លាប់ធ្លាប់លក់បាយជូនចាអរគុណហ្នឹងហើយរតនាចាអមនីរតមនីរតបានឃើញអ្នកដែលមានដូចខ្ញុំលើកឧទាហរណ៍ហ្នឹងឯងថាមែនហើយហ៎យេអូខេអញ្ចឹង ថាតើដំណោះស្រាយយើងត្រូវធ្វើយ៉ាងម៉េចដំណោះស្រាយគឺពេលដែលខ្ញុំឲ្យដំណោះស្រាយហ្នឹងទៅ វិធីសាស្ត្រហ្នឹងទៅ គឺយើងប្រកាសជា មាន ពាក្យមួយថានិយាយស្រួល តែធ្វើពិបាកអូខេវាជាការពិតនិយាយស្រួលតែធ្វើពិបាកចាអញ្ចឹងដំណោះស្រាយដែលយើងត្រូវធ្វើម៉េចយើងត្រូវមានអកប្បកិរិយាដែលខ្ញុំបានលើកនិយាយពីមុនហ្នឹងថាវាគ្រាន់តែកើតឡើងក្នុងរយៈពេលមួយឯងវានឹងចប់ទៅវិញត្រូវប្រកាន់អកប្បកិរិយាហ្នឹងណា ហើយពេលដែលយើងជាឪពុកម្ដាយតែយើងត្រូវធ្វើម៉េចយើងជាឪពុកម្ដាយគឺថាមិនមែនតាមគាត់គ្រប់យ៉ាងទេអូខេតែអយចង់និយាយថាមិនមែនមិនអឺយើងដឹងថាគាត់ត្រូវការសេរីភាពហើយពេលហ្នឹងគាត់ត្រូវការចង់ធ្វើអីដល់ខ្លួនគាត់ហើយប៉ុន្តែយើងក៏មិនមែនត្រូវតែតាមគាត់គ្រប់យ៉ាងហើយក៏មិនមែនត្រូវតែប្រឆាំងមួយគាត់គ្រប់យ៉ាងដែរអូខេមិនតាមគាត់គ្រប់យ៉ាងគឺដើម្បីឲ្យគាត់ដឹងថា មិនមែនគាត់ចង់អីបានអីបាននឹងរហូតទេវាមានដែនកំណត់របស់វាវាមានព្រំដែនរបស់វា ក្នុងជីវិតរបស់យើងណាហើយប៉ុន្តែយើងត្រូវមានអេរយាប័តមួយដែលថាផ្ដល់សេរីភាពឲ្យគាត់គ្រប់គាត់ស្រឡាញ់គាត់ណាហើយឲ្យដឹងថាជីវិតវាមានការប្រឈមអីខ្លះអីចឹងជាដើមណា ហើយសំខាន់បំផុតត្រូវរំលឹកកូន ថាកុំភ័យកូនកំឡុងពេលដ៏ពិបាកនេះកូននឹងឆ្លងកាត់វារួចហើយយើងនឹងឆ្លងកាត់វាទាំងអស់គ្នាម៉ាក់អត់បោះបង់កូនប៉ាអត់បោះបង់កូនហើយកូនក៏កុំបោះបង់ខ្លួនឯងយើងនឹងឆ្លងកាត់ពេលវេលាលំបាកនឹងទាំងអស់គ្នាតែកូនត្រូវដឹងថាវាមានរយៈពេលរបស់វាណា2ឆ្នាំ3ឆ្នាំ4ឆ្នាំ5ឆ្នាំ6ឆ្នាំនឹងពីកូនអាយុ12ឆ្នាំដល់18ឆ្នាំនឹងអញ្ចឹងយើងនឹងឆ្លងកាត់រឿងនឹងទាំងអស់គ្នាណាហើយអឺ តាមពិតការបង្រៀនកូនឲ្យស្គាល់ព្រំដែនវាងាយស្រួលនឹងធ្វើនៅពេលដែលយើងធ្វើជាមួយកូនតាំងពីតូចណាប៉ុន្តែបើធំហើយបានយើងចាប់ផ្ដើមដាក់ព្រំដែនឲ្យកូនគឺពិបាកតិចៗណាអូខេតើមានកលឹះយ៉ាងម៉េចមានវិធីសាស្ត្រយ៉ាងម៉េចដើម្បីឆ្លងកាត់វិបត្តិវ័យជំទង់នេះជាមួយនឹងកូនជំទង់របស់យើងឬក៏ប្អូនជំទង់របស់យើងឬក៏បងជំទង់របស់យើងត្រូវឆ្លងកាត់យ៉ាងម៉េចទៅ ចាសុំញ៉ាំទឹកនេះទី1កលឹះនេះខ្ញុំសរុបសិនកលឹះនេះមានទាំងអស់8ណាគឺជាវិធីសាស្ត្រដែលពេទ្យចិត្តសាស្ត្រណែនាំថា យើងគួរធ្វើយ៉ាងម៉េចដើម្បីឆ្លងកាត់វិបត្តិនឹងជាមួយគ្នាណាមាន8យ៉ាងអូខេទី1គឺធ្វើជាអ្នកស្ដាប់ ធ្វើជាអ្នកស្ដាប់ ដោយគ្មាន ការបន្ទោសដោយគ្មាន ការវាយតម្លៃថាខុសឬក៏ត្រូវ គ្មានការបន្ទោសថាធ្វើនឹងកូនល្អធ្វើនឹងកូនអាក្រក់ធ្វើនឹងខុសធ្វើនឹងត្រូវវាតម្លៃរកខុសរកត្រូវអីហ្នឹងគឺអត់ទេធ្វើជាអ្នកស្ដាប់ដើម្បីយល់ដើម្បីយល់ដើម្បីដឹង ថាគាត់កំពុងតែមានរឿងអីនៅក្នុងចិត្តគាត់គាត់កំពុងតែឆ្លងកាត់ដំណាក់កាលអីនៅក្នុងជីវិតរបស់គាត់អូខេធ្វើជាអ្នកស្ដាប់អត់ងាយស្រួលទេណាព្រោះអីយើងមានទម្លាប់មួយថាស្ដាប់ឲ្យឲ្យយោបល់ស្ដាប់ឲ្យប្រាប់គេវិញថាធ្វើមិនណាប៉ុន្តែពេលនេះគឺ តែទី1គោលការណ៍ទី1ស្ដាប់សិន ធ្វើជាអ្នកស្ដាប់ហើយស្ដាប់ឲ្យយល់ថាគេកំពុងកើតអីគេកំពុងមានរឿងអីគេកំពុងចង់បានអីណាអូខេទី2គឺផ្ដោះក្តីស្រឡាញ់ដែលគ្មានលក្ខខណ្ឌក្តីស្រឡាញ់ដែលគ្មានលក្ខខណ្ឌមានន័យថាម៉េចមានន័យថាមិនមែនតល់តែកូនល្អទៅប៉ាម៉ាក់ស្រឡាញ់ទេឲ្យតែកូនគឺជាកូន ខ្លួនឯងហ្នឹងកូនល្អឬក៏កូនអាក្រក់ប៉ាម៉ាក់អត់ខ្វល់ គឺប៉ាម៉ាក់ស្រឡាញ់កូនស្រឡាញ់តែអត់មានលក្ខខណ្ឌមានន័យថាមិនមែនតតែកូនធ្វើតាមយើងគ្រប់យ៉ាងបានយើងស្រឡាញ់អាហ្នឹងគេហៅថាស្រឡាញ់មានលក្ខខណ្ឌដែរណាតតែកូនសម្អាតខ្លួនទៅអើយប៉ាម៉ាក់ស្រឡាញ់អូមានព្រួយទៀតអាវិបត្តិវ័យជំទង់នេះចូលដល់វ័យជំទង់នេះនិយាយទៅថាខ្ជិលសម្អាតខ្លួននិយាយពី ខ្ជិលសម្អាតខ្លួនទឹកកលែងចង់ងូតកៅអៅកលែងចង់បោកហើយវាជូនកាលតែរើអាកៅអៅពីអាកៅអៅកត្រកៅអៅប្រឡាក់នេះយកមកពាក់វិញក៏មានដែរចាគឺប៉ុន្តែដល់ពេលមួយអាចិត្តចប់ចាប់ដើមហៅទឹកអប់បាញ់ឲ្យឈ្ងុយវិញអូខេបែករឿងនេះចា ទី2ហ្នឹងគឺថាស្រឡាញ់គ្មាន លក្ខខណ្ឌគឺថាទោះកូនល្អទោះកូនអាក្រក់ប៉ាម៉ាក់ស្រឡាញ់ទាំងអស់ខ្ញុំឃើញទម្លាប់អាក្រក់មួយ របស់ឪពុកម្ដាយទាំងឪពុកម្ដាយខ្ញុំទាំងឪពុកម្ដាយគេគឺថាអឺ កូនល្អអោបកសោបស្រឡាញ់ណាស់ប៉ុន្តែបើសិនជាកូននោះមិនស្ដាប់តាមខ្លួនឯងភ្លាមគឺចាត់ទុកជាកូនអាក្រក់រហូតដល់កាត់កាលកូនក៏មានដែរនេះគឺជារឿងមួយដែលឪពុកម្ដាយមិនគួរធ្វើណាគួរតែស្រឡាញ់កូនដោយគ្មានលក្ខខណ្ឌដើម្បីនាំកូនឲ្យមកលើផ្លូវដើម្បីគាត់អាចសាងអត្តសញ្ញាណមួយជារបស់ខ្លួនគាត់ពិតប្រាកដបានណាចាប៉ុន្តែតែយើងត្រូវធ្វើម៉េចថាបើស្រឡាញ់គ្មានលក្ខខណ្ឌអញ្ចឹងណាវាមិនខ្លាយទៅជាកូនតម្រើសហើយ no មិនតម្រើសកូនដាច់ខាតគោលការណ៍របស់ម៉ាលីន គឺអត់តម្រើសកូនដាច់ខាត ជាមួយកូនគឺត្រូវមានប័ណ្ណបញ្ជាផ្ទៃក្នុងដូចនៅសាលាអញ្ចឹងណាចាប័ណ្ណបញ្ជាផ្ទៃក្នុងដូចនៅសាលាអញ្ចឹងថាយើងអានេះគឺជាការបង្រៀនកូនឲ្យស្គាល់ព្រំដែនឲ្យស្គាល់ដែនកំណត់អ្វីដែលត្រូវធ្វើអ្វីដែលមិនត្រូវធ្វើសម្រាប់ជីវិតជាមនុស្សមិនមែនថាធ្វើអានេះទៅល្អធ្វើអានោះអាក្រក់អីណាមិនតែថាអ្វីត្រូវធ្វើអ្វីដែលមិនត្រូវធ្វើត្រូវតែមានប័ណ្ណបញ្ជាផ្ទៃក្នុងដើម្បីអនុវត្តនៅក្នុងក្រុមគ្រួសាររបស់យើងហើយប័ណ្ណបញ្ជាផ្ទៃក្នុងត្រូវធ្វើរួមគ្នាណាបើមិនជាយើងអ្នកដាក់លក្ខខណ្ឌទាំងអស់ ពេលខ្លះគឺកូននឹងគាត់អត់ចង់ស្ដាប់យើងទេអូខេអញ្ចឹងត្រូវតែធ្វើរួមគ្នាយើងដាក់លក្ខខណ្ឌទៅគាត់ថាអត់ទេម៉ាក់សុំបន្ថយមកនេះបន្តិចណាប៉ាខ្ញុំសុំបន្ថយនេះបន្តិចសុំបន្ថែមនេះសុំបន្ថយនេះសុំបន្ថែមនេះរហូតដល់ព្រមរួមគ្នាប៉ុន្តែថាគ្មានណាទៅអង្គុយទៅសេបំជាផ្ទៃក្នុងកុំទៅសេណាកូននឹងមានអារម្មណ៍ថាអូយតឹងតែងណាស់អត់ទៅសេតែគ្រាន់ថារាល់បទជាមួយមួយដែលធ្វើជាមួយគ្នាយើងទៅចែកគ្នាទៅដើម្បីរកចំណុចមួយដែលអាចដាក់បទជានឹងបានរួមគ្នាខ្ញុំលើកឧទាហរណ៍ថា តែពេលដែលគាត់ចាប់ផ្ដើមចូលវ័យជំទង់ហ្នឹងគាត់ចាប់ផ្ដើមចង់ដើរលេងមួយពួកម៉ាក់គាត់ណាចង់ទៅមើលកុនចេញពីរៀនទៅមើលកុនហើយញ៉ាំ burger មួយពួកម៉ាក់អីចឹងទៅអញ្ចឹងយើងអត់អាចថា no គ្រប់ពេលទេណាប៉ុន្តែបើជាផ្ទៃក្នុងរបស់យើងមានអីគេឧទាហរណ៍មួយអាទិត្យកូនចេញបានតែម្ដងឯង ណាហេតុអីបើខ្ញុំថាម៉ាក់ក៏មិនអាចជា សិទ្ធិដែលរលុយឲ្យកូនចេញដើរលេងបានលើសពីម្ដងក្នុងមួយអាទិត្យដែរអូខេហើយមួយទៀតមូលហេតុគឺថាកូនត្រូវការសម្រាកកូនត្រូវការមានពេលវេលាសម្រាប់ធ្វើមេរៀនសម្រាប់ធ្វើលំហាត់អីចឹងជាដើមដូច្នេះមួយអាទិត្យចេញតែម្ដងឯងណាចេញទៅថ្ងៃណាដែលស្អែកឡើងកូនអត់រៀនអីចឹងទៅដើម្បីកូនឯងស្រួលខ្លួនផងដែរចេញទៅវាមិនបាច់ភ័យថាកិច្ចការធ្វើមិនទាន់ហើយណាអូខេហើយអឺរាល់ចេញទៅម្ដងហ្នឹង យ៉ាងជូរបំផុតម៉ោង9យប់កូនត្រូវដល់ផ្ទះគេណាយើងកំណត់តិចពេកឧទាហរណ៍ថាម៉ោង8កូនត្រូវដល់ផ្ទះឬក៏ម៉ោងនេះអីវាធ្វើឲ្យកូនសូម្បីតែញ៉ាំ burger មួយពួកម៉ាក់ញ៉ាំមិនទាន់ហ្នឹងអីចឹងណាតែស្រេចលើអ្នកម្ដាយនិងលោកប៉ាទាំងអស់គ្នាតែតែចង់កំណត់ម៉ោងប៉ុន្មានមួយកូនហើយចរចាម៉ោងជាមួយកូនទៅតែដែលខានម៉ោង9យប់កូនត្រូវមកដល់ផ្ទះអីចឹងទៅណាហើយមួយអាទិត្យបានតែម្ដងឯងអញ្ចឹង យើងប្រកាសគាត់ប្រកាសជាទៀមទីហេតុផលមួយយើងហេតុអីបានត្រូវអញ្ចឹងហេតុអីបានត្រូវអញ្ចឹងហេតុអីបានត្រូវអញ្ចឹងគាត់នឹងសួរហេតុអីហ្នឹងឯងអញ្ចឹងយើងត្រូវព្យាយាមបញ្យល់ហេតុផលទៅគាត់ប៉ុន្តែវាមានពាក្យដែលជិះវៀងកុំនិយាយអូខេអឺជិះវៀងធ្វើយ៉ាងណាកុំឲ្យនិយាយថាអឺនិយាយជារបៀបទម្លាក់កំហុសលើគាត់ណាឧទាហរណ៍ថាបើខ្លួនឯងដើរលេងយប់ជាងហ្នឹងម៉ាក់នឹងបារម្ភអញ្ចឹងកុំធ្វើឲ្យបាក់បារម្ភខ្លួនឯងស្ដាប់តាមម៉ាក់ទៅឈប់ធ្វើឲ្យម៉ាក់បារម្ភទៀតបានអត់ ជិះវៀងកុំប្រើពាក្យបែបហ្នឹងកុំនិយាយបែបហ្នឹងព្រោះធ្វើឲ្យគាត់មានអារម្មណ៍មិនទោសខ្លួនឯងមានអារម្មណ៍ដាក់កំហុសលើខ្លួនឯងហើយយល់ថាខ្លួនឯងជាក្មេងអាក្រក់យល់ថាខ្លួនឯងធ្វើនឹងរឿងខុសអូខេអញ្ចឹងយើងគួរនិយាយមិនវិញយើងគួរប្រាប់ថាម៉ាក់សុំទោសទោះជាកូនធំហើយក៏ដោយដែរតែម៉ាក់នៅតែជាម៉ាក់របស់កូនហើយម៉ាក់មានការបារម្ភបើមិនជាកូនដើរលេងជប់លើសពីហ្នឹងម៉ាក់បារម្ភ ម៉ាក់អត់អាចមិនបារម្ភបានទេអញ្ចឹងយើងយើងយើងធ្វើដើម្បីគ្នាម្នាក់បន្តិចណាម៉ាក់ទម្លាក់ការបារម្ភរបស់ម៉ាក់បន្តិចទៅហើយកូនឯងបង្កើននៅការជួយម៉ាក់កុំឲ្យបារម្ភបន្តិចអូខេបើសិនយើងអាចនិយាយបែបនេះបានធ្វើឲ្យកូនមានអារម្មណ៍ថាអូខេខ្ញុំមានអំណាចក្នុងការជួយម៉ាក់ខ្ញុំឲ្យបាត់បារម្ភអូខេជាជាងតែគាត់បន្ទោសខ្លួនឯងថាខ្ញុំគឺជាអ្នកធ្វើឲ្យម៉ាក់បារម្ភយើងធ្វើម៉េចឲ្យគាត់ដឹងថាគាត់មានអំណាចក្នុងការធ្វើឲ្យជីវិតគាត់ មានសេចក្តីសុខហើយនឹងជីវិតអ្នកជុំវិញខ្លួនគាត់មានសេចក្តីសុខអូខេចាហើយឧទាហរណ៍ច្បាប់មួយទៀតចឹងទៅអឺខ្ញុំនឹងថាពុកម្ដាយភាច្រើនបច្ចុប្បន្នមានបញ្ហាជួបនឹងកូននៅអាយុតិចប៉ុន្តែរាប់អានក្រុមមនុស្សដែលអាយុច្រើនជាងហេតុអីបានជាគាត់មានតម្រូវការទៅរាប់អានក្រុមមនុស្សដែលមានអាយុច្រើនជាងព្រោះគាត់នឹងថានៅពេលដែលគាត់ពេញវ័យទៅគាត់នឹងត្រូវមានគំរូណាមួយ ដើម្បីដឹងថាមនុស្សពេញវ័យធ្វើម៉េចអូខេ អញ្ចឹងហើយគាត់ចង់រាប់អានមនុស្សដែលមានអាយុច្រើនជាងឯងដើម្បីដឹងថាគេធ្វើម៉េចដូច្នេះក៏យើងត្រូវមានបទបញ្ជាមួយដែរជាមួយកូនប្រុសខ្ញុំខ្ញុំដឹងថាកូនប្រុសខ្ញុំខុសពីកូនប្រុសអ្នកដតីនិយាយពីថាមានតាម៉ាក់នេះសុំឲ្យកូនដើរលេងអូខេប៉ុន្តែក៏ខ្ញុំនៅតែមានបទបញ្ជាមួយកូនដែរថាកូនមិនអាចរាប់អាន មិត្តភ័ក្តិ ដែលមានអាយុច្រើនជាង ក្រុមអាយុរបស់កូនឯងណាបើកូនមានអាយុ12ឆ្នាំកូនអាចរាប់អានអ្នកដែលមានអាយុច្រើនជាងកូនយ៉ាងច្រើន បំផុតគេអាយុ15ឆ្នាំច្រើនបំផុតឯងអូខេហើយបើកូនអាយុ15ឆ្នាំកូនអាចរាប់អានដល់មនុស្សដែលមានអាយុ17 18ឆ្នាំលើសកូនប៉ុន្តែអាចលើសហ្នឹងឯងណាអញ្ចឹងនៅក្នុងអាយុវ័យរបស់គេហ្នឹងត្រូវរាប់អានមនុស្សដែលមានអាយុប្រហាក់ប្រហែលគ្នាហើយកន្លែងហ្នឹងក៏ត្រូវប្រាប់ហេតុផលកូនដែរទី1គឺយើងចង់ការពារកូនពី pedophile pedophile គឺពួកស្រឡាញ់ក្មេងណាពួកស្រឡាញ់ក្មេងគឺឆ្លៀតឱកាសក្មេងជំទង់ហ្នឹងណាព្រោះក្មេងជំទង់គឺជាក្មេងដែលងាយញុះញង់បានជាក្មេងដែលងាយនាំយកទៅរំលោភបានណាអញ្ចឹងហើយពួកអឺពួកអឺស្រឡាញ់ក្មេងហ្នឹងតែងតែឆ្លៀតឱកាសជាមួយក្មេងវ័យជំទង់ហ្នឹងណាអញ្ចឹងហើយយើងត្រូវប្រាប់កូនថាព្រោះប៉ាម៉ាក់ចង់ការពារកូនពីពួក pedophile ហ្នឹងម៉ាក់អត់ដឹងទេថាអ្នកដែលកូនទៅរាប់អានជាមនុស្សបែបណា ប៉ុន្តែប៉ាម៉ាក់ត្រូវតែការពារកូនមុនប៉ាម៉ាក់មិនអាចបណ្ដោយឲ្យកូនទៅដើរចូលទៅក្នុងកណ្ដាប់ដៃរបស់ពួកពេដូហ្វីលអញ្ចឹងកូនត្រូវរាប់អានមនុស្សដែលមានអាយុប៉ុនគ្នាហើយផលប្រយោជន៍ផលប្រយោជន៍ដែលកូនរាប់អានអាយុប៉ុនគ្នាកូននឹងអាចសាងអត្តសញ្ញាណរបស់កូន នៅក្នុងអាយុរបស់កូនណានៅពេលដែលកូនពេញវ័យកុំភ័យកូនកុំភ័យថា ពេញវ័យត្រូវមានទូនីតិអីត្រូវធ្វើមិនពេលកូនដល់វ័យនឹងកូននឹងដឹងហើយអញ្ចឹងបច្ចុប្បន្នកូនត្រូវការសាងអត្តសញ្ញាណរបស់កូនជាមួយនឹងវ័យរបស់កូនអញ្ចឹងមានមិត្តភ័ក្ដិវ័យប៉ុនគ្នាមានសង្សារវ័យប៉ុនគ្នាណាមានអ្នកដើរលេងវ័យប៉ុនគ្នាពេលហ្នឹងឯងដែលកូនសាងអត្តសញ្ញាណរបស់ខ្លួនឯងពិតប្រាកដធ្វើបានទេអត់ងាយស្រួលទេណាចាអូខេចូលដល់វិធីសាស្ត្រទី3វិធីសាស្ត្រទី3គឺគោរពឯករាជ្យភាពរបស់កូន គោរពឯករាជ្យភាពរបស់កូនគឺខ្ញុំដឹងថាសម្រាប់ពុកម្ដាយគឺរៀងពិបាកបន្តិចណាប៉ុន្តែយើងត្រូវតែគោរពឯករាជ្យភាពរបស់កូនអឺត្រូវឲ្យគេមានឯករាជ្យភាពត្រូវឲ្យគេមានបន្ទប់ជារបស់ខ្លួនឯងមានគោលការណ៍ជារបស់ខ្លួនឯងបើគេប្រាប់ថាកុំមកខ្វល់ដាស់ខ្ញុំច្រើនពេកខ្ញុំដឹងម៉ោងខ្ញុំហើយចាំខ្ញុំទៅខ្លួនឯងឲ្យគេធ្វើទៅនៅពេលដែលគេទៅរៀនយឺតគេគង់តែទៅរៀនឲ្យតាន់ពេលខ្លួនឯងទេ ចាឲ្យឲ្យគេចេះទទួលខុសត្រូវជីវិតរបស់គេអាហ្នឹងឯងជាយើងអ្វីដែលយើង ជួយបង្រៀនគេដើម្បីគេស្គាល់ថាឯករាជ្យភាពវាមាន ថ្លៃដែលត្រូវចាយរបស់វាដើម្បីបានឯករាជ្យគឺត្រូវតែមានទំនួលខុសត្រូវខ្លួនឯងអូខេអញ្ចឹងយើងត្រូវគោរពឯករាជ្យភាពរបស់គាត់ណាបើសិនជាគាត់ត្រូវការអើយធ្វើអីដល់ខ្លួនគាត់យើងឲ្យគាត់ធ្វើបើសិនមិនអញ្ចឹងទេគាត់ប្រកាសជាប្រឆាំងមួយយើងវិញហើយណាទី4អើយ បង្កើតឬក៏រៀបចំឲ្យមានសកម្មភាពជាលក្ខណៈគ្រួសារកន្លែងនេះដើម្បីអីដើម្បីឲ្យគាត់ដឹងថាទោះជាគាត់ជាអ្នកណាក៏ដោយក៏គាត់មានគ្រួសារមួយដែលជាគ្រួសាររបស់គាត់មានគ្រួសារមួយដែលទទួលគាត់គ្រប់ពេលវេលាអូខេអញ្ចឹងសកម្មភាពគ្រួសារដូចជានាំគ្នាទៅវាយសីមួយសប្តាហ៍ម្ដងអីចឹងទៅឬមួយក៏រាល់ល្ងាចត្រូវបាយជុំគ្នាណា រាល់ល្ងាចត្រូវបាយជុំគ្នាព្រោះអីយើងទៅធ្វើការរៀងរៀងខ្លួនទេចឹងល្ងាចឡើងយើងបាយជុំគ្នាជជែកគ្នាលេងណាអត់អត់បដៅពេលបាយទេណាអូខេឬមួយក៏យកពេលមើលរឿងជុំគ្នាខ្ញុំពីអ្នកកូនខ្ញុំគឺចូលចិត្តមើលរឿងជុំគ្នាព្រោះម៉ាក់នេះក៏ចូលចិត្តរឿងតុក្កតាហើយកូនក៏នៅតែចូលចិត្តរឿងតុក្កតាដែរអញ្ចឹងយើងអាចមើលរឿងជុំគ្នាចឹងជាដើមសកម្មភាពអីក៏ដោយដែរគាត់ក៏ចូលចិត្តយើងក៏ចូលចិត្តហើយអាចធ្វើរួមគ្នាបានអូខេអឺទី5ទី5 បង្កើតបរិយាកាសដែលមានគំនិតទូលំទូលាយហើយគាត់អាចសួរសំណួរបានគ្រប់យ៉ាងនៅសំណួរដែលគាត់ចង់ដឹងក្មេងជំទង់គាត់មានសំណួរច្រើនណាស់ព្រោះវាប្លែកទាំងអស់អ្វីអ្វីគ្រប់យ៉ាងសម្រាប់រាងកាយគាត់វាខុសពីអ្វីដែលគាត់ធ្លាប់ឃើញទាំងអស់អូខេអញ្ចឹងគាត់មានសំណួរច្រើនណាស់បើមិនជាយើងអត់បើកឲ្យគាត់សួរទេគាត់ប្រកាសជាទៅរកកន្លែងសួររកអ្នកសួរផ្សេងក្រៅពីយើងហើយអូខេអញ្ចឹងត្រូវបង្កើតបរិយាកាសមួយដែលមានហើយ យើងហៅពីទៅភាពទលំ ទលាយគាត់អាចសួរគាត់អាចជជែកជាមួយយើង នៅសំណួរដែលគាត់ចង់ដឹងគ្រប់យ៉ាងឧទាហរណ៍គាត់ចង់ដឹងថា ពេលតាមស្រឡាញ់ស្រីធ្វើមិនអីប៉ាកាលប៉ាឯងតាមស្រឡាញ់ស្រីប៉ាឯងស្រឡាញ់ស្រីម៉ានអ្នកអើយមុនជក់ម៉ាក់ប៉ាឯងមានសង្សារម៉ានដែរអញ្ចឹងណាចាអញ្ចឹងទីគឺជាការចង់ដឹងចង់លឺរបស់គាត់ព្រោះគាត់ដល់ពេលមួយដែលពេលដែលគាត់ចាប់ផ្ដើមមានការប្រែប្រួលហើយមានតម្រូវការផ្លូវភេទអានេះគឺចំណុចមួយទៀត ក្មេងវ័យជំទង់ចាប់ផ្ដើមមានតម្រូវការផ្លូវភេទហើយហើយពេលហ្នឹងយើងជាឪពុកម្ដាយក៏ត្រូវមានលទ្ធភាព ពន្យល់ប្រាប់គាត់ពី តម្រូវការផ្លូវភេទហើយនឹងពីរបៀបការពារកុំឲ្យឆ្លងជំងឺកាមរោគហើយកុំឲ្យមានផ្ទៃពោះសម្រាប់កូនស្រីរបស់យើងឬក៏កូនស្រីរបស់គេណាការពារទាំងសងខាងត្រូវមានបរិយាកាសបើកទូលាយបែបហ្នឹងដើម្បីអាចជជែកជាមួយកូនបានណាហើយទី6ក៏ជារឿងពិបាកធ្វើដែរ បើចង់និយាយរឿងអីមួយជាមួយកូនត្រូវរៀនខ្លួនឯងសិនដើម្បីដឹងថារឿងហ្នឹងវាមានន័យម៉េចណាប្រមូលចំណេះដឹងសិនឧទាហរណ៍ចង់ទៅបញ្យល់ប្រាប់កូនថាគ្រឿងញៀនមានគ្រោះថ្នាក់បែបណាត្រូវរៀនខ្លួនឯងសិនឲ្យដឹងថាគ្រឿងញៀននោះមាន គ្រោះថ្នាក់បែបណាដើម្បីយើងយកទៅប្រាប់កូនពីគ្រោះថ្នាក់នៃគ្រឿងញៀនប៉ុន្តែមិនមែនទៅប្រាប់ថាកូនឯងកុំជក់កុំប្រើតែមិនចឹងទេកូនឯងកូនអាក្រក់អរេគឺប្រាប់ថាគ្រឿងញៀនវាគ្រោះថ្នាក់ចេះគ្រោះថ្នាក់ចេះគ្រោះថ្នាក់ចេះណាហើយអ្វីខ្លះដែលកូនត្រូវធ្វើដើម្បីការពារខ្លួន ងាយព្រួលប៉ុន្តែត្រូវប្រមូលចំណេះដឹងណា ចំណុចទី7ធ្វើជាគំរូឲ្យកូន ធ្វើជាគំរូឲ្យកូនមិនមែនបានន័យថាធ្វើជាមនុស្សល្អឥតខ្ចោះទេគ្មានណាមួយល្អឥតខ្ចោះទេកន្លែងនេះហើយដែលត្រូវធ្វើជាគំរូឲ្យកូនធ្វើជាគំរូឲ្យកូនឲ្យកូនដឹងថា កំហុសគឺជាមេរៀនកំហុសគឺជាបទពិសោធន៍ជីវិតណាព្រោះគ្មានអ្នកណាដែលអត់ចេះខុសទេកូនអញ្ចឹង ប៉ាក៏មិនមែនឥតខ្ចោះម៉ាក់ក៏មិនមែនឥតខ្ចោះលោកតាក៏មិនឥតខ្ចោះលោកយាយក៏មិនឥតខ្ចោះដែរតែមនុស្សយើងឲ្យដឹងថាបើសិនយើងធ្វើខុសតែយើងត្រូវធ្វើអីវិញដើម្បីអឺកែប្រែស្ថានភាពនឹងជាដើមណាអញ្ចឹងគឺថាហៅមិនទៅថាមិនមែនតាំងខ្លួនថាធ្វើដូចប៉ាធ្វើដូចម៉ាក់ទៅល្អធ្វើដូចលោកយាយធ្វើដូចលោកតាទៅល្អធ្វើដូចបងទៅល្អអត់ទេណាប៉ុន្តែតាំងខ្លួនថាប្អូនគឺជាប្អូន ហើយមើលបងគឺជាបងបងគឺអញ្ចឹងប៉ុន្តែបងឯងចង់ធ្វើអីគឺជាជីវិតរបស់អូនអូខេប៉ុន្តែបងគឺធ្វើអញ្ចឹងបងមានទស្សនៈជីវិតបែបហ្នឹងណាបង្ហាញពីទស្សនៈជីវិតរបស់យើងឲ្យគាត់បានដឹងប៉ុន្តែមិនបង្ខំគាត់ថាត្រូវតែយកគំរូហ្នឹងឯងអូខេទី8ចុងក្រោយបំផុតរក្សាទំនាក់ទំនងល្អទំនាក់ទំនងដែលមានផាសុកភាពអូខេសូមញ៉ាំទឹកមួយសិន ទំនាក់ទំនងល្អទំនាក់ទំនងដែលមានផាសុខភាពមានន័យមានន័យមិនខ្ញុំលើកឧទាហរណ៍មួយថាមិនមែនថាតលតែមានបញ្ហាបានទៅនិយាយមួយកូនណាដល់ពេលអញ្ចឹងកូននៅពេលដែលយើងគ្រាន់តែគោះទ្វារថាអូយរឿងទៀតណានៅពេលយើងគ្រាន់តែថាអើយកូនមកនេះប៉ាចង់និយាយបន្តិចអូរឿងទៀតហ្នឹងណាអញ្ចឹងយើងកុំឲ្យអាបរិយាកាសហ្នឹងមាននៅក្នុងជីវិតគ្រួសាររបស់យើងយើងត្រូវអឺ រក្សាទំនាក់ទំនងមួយដែលល្អទំនាក់ទំនងដែលមានផាសុកភាពកុំចាំថាមានបញ្ហាទៅនិយាយរកកូនណាគឺនិយាយជាមួយកូនឆ្លើយឆ្លងជាមួយកូនឆ្លើយឆ្លងជាមួយប្អូនជាមួយតាយាយជារៀងរាល់ថ្ងៃហ្នឹងអឺដោយសួរសុខទុក្ខគ្នាណានៅសាលារៀនមិនដែរកូនទៅរៀនសបាយអត់មិនថាអូយកូនណាទៅរៀនណាកុំឡៃតែគិតសេពគប់ពួកម៉ាក់ស្អីស្អីអាហ្នឹងវាស្ដាប់អត់ចូលទេអូខេ តែបើសិនយើងសួរសុខទុកទៅរៀនសบายអត់កូនណាមានមិត្តភ័ក្តិបានដើរលេងជាមួយគ្នាធ្វើអីខ្លះលេងបាល់ជាមួយគ្នាដែរអត់ទេកូនឯងហត់ដែរអត់ខ្ញុំលើកឧទាហរណ៍ដូចកូនខ្ញុំចឹងគាត់ចូលចិត្តលេងបាល់បាស្កេតណាគាត់ចូលចិត្តលេងបាល់បាស្កេតហើយឲ្យត្រឡប់មកវិញចឹងណាថាអាវគាត់គឺស្អុយក៏ក្រោកវាបែកញើសជោកស្អីក៏គ្រប់អញ្ចឹងខ្ញុំទៅចែកលេងមួយគាត់ថាបេបេកូនឯងគួរតែដាក់ខោអាវផ្លាស់ប្ដូរអញ្ចឹងណាពេលលេងបាល់កូនស្លៀកខោអាវកីឡាទៅហើយដល់ពេលមកវិញកូនដូរខោអាវ ចាញ់ចឹងទៅវាវាអត់ស្អុយពេកចឹងណាព្រោះបើលេងបាល់ឲ្យទៅអង្គុយរៀនហើយកៅអៅឡើងស្អុយចឹងកូនឯងធ្វើមិនអីកូនហើយចែកលេងមួយគាត់ដូចជាញោះគាត់លេងថាអើយហើយពេលពួកម៉ាក់កូនឯងនៅសាលាលេងអញ្ចឹងដូចគ្នាបែកញើសអញ្ចឹងដូចគ្នាហើយកូនអញ្ចឹងគាត់ថាអូយគ្មានណាខ្វល់ណាទេម៉ាក់ពួកខ្ញុំសិលក្មេងក្មេងស្អុយដាក់គ្នាអញ្ចឹងទៅហិតក្លិនឃ្លៀកគ្នាអញ្ចឹងទៅអញ្ចឹងយើងសើចលេងជាមួយគ្នាអញ្ចឹងណានិយាយទៅបង្កើតបរិយាកាសមួយដែលគ្មានការបន្ទោស ឬក៏ត្រូវដោះស្រាយបញ្ហាគ្រប់ពេលទេអូខេណាត្រូវថា កុំចាំដល់មានបញ្ហាទៅនិយាយរកកូនត្រូវតែទៅចែកលេងជាមួយកូនពេលញ៉ាំបាយទៅចែកលេងជាមួយកូនណាមុនចូលគេងទៅថើបកូនមុនចូលគេងអីចឹងទៅដៅធ្វើអត់អូខេខ្ញុំកូនខ្ញុំឈប់ឲ្យធ្វើតាំងពីគេអាយុ13ឆ្នាំម៉េចគឺថាម៉ាក់ចូលរហូតថើបគឺច្រើនហ្មងអើយខ្ញុំធំហើយខ្ញុំចូលចិត្តទេតែអញ្ចឹងតែគួរតែរក្សាទំនាក់ទំនងនឹងដែរដើម្បីឲ្យកូនដឹងថាយើងនៅតែចង់ស្រឡាញ់គេថែទាំគេដោយការគេនៅទូចឹងណា ប៉ុន្តែគោកុំឲ្យគេនឹងពឹងលើយើងទាំងស្រុងណាអូខេអានឹងជាវិធីសាស្ត្រទាំង8ដើម្បីឆ្លងកាត់វិបត្តិវ័យជំទង់ប៉ុន្តែនៅមានករណីលំបាកករណីលំបាកគឺនៅពេលដែលយើងឈានដល់ដំណាក់កាលដែលថានិយាយគ្នាឡើងស្ដាប់គ្នាឯងនិយាយឡើងចូលទៅជីអីគឺកូនប្រឆាំងគ្រប់យ៉ាងជំទាស់គ្រប់យ៉ាងផ្កើនគ្រប់យ៉ាងប៉ាក៏ខុសម៉ាក់ក៏ខុសយាយក៏ខុសតាក៏ខុសដោះស្រាយឡើងចាញ់អញ្ចឹងអា8វិធីសាស្ត្រហ្នឹង យើងត្រូវព្យាយាមអាដាប់វាវិញណាអាចព្យាយាមបន្ស៊ាំវាវិញដើម្បីឲ្យត្រូវទៅនឹងស្ថានភាពនៅពេលដែលគាត់គឺថាប្រឆាំងគ្រប់យ៉ាងអូខេអញ្ចឹងនៅពេលគាត់ប្រឆាំងគ្រប់យ៉ាងតើធ្វើយ៉ាងម៉េចមិញនិយាយវិធីសាស្ត្រទី1ត្រូវធ្វើជាអ្នកស្ដាប់ដើម្បីស្វែងយល់ពីគាត់ប៉ុន្តែពេលនេះត្រូវស្ដាប់ឲ្យស៊ីជម្រៅមែនតានស្ដាប់ដោយចោតសំណួរសួរទៅគាត់ថាតើកូនបន្ទោសម៉ាក់បន្ទោសប៉ារឿងអី កូនបន្ទោសលោកតាលោកយាយរឿងអីកូនបន្ទោសបងរឿងអីប៉ុន្តែមិនមែនបានន័យថាគាត់ខុសគាត់នឹងរឹងទេណាយើងត្រូវស្ដាប់គាត់ថាយើងខុសអីគាត់យល់ថាយើងខុសអីអូខេអានេះហើយដែលជួយឲ្យយើងរកដំណោះស្រាយឃើញត្រូវតែជជែកឲ្យគាត់និយាយចាញ់ពេលខ្លះគាត់អត់ព្រមនិយាយទេគាត់ថាខ្ញុំមិនខ្វល់ទេណាចង់គិតអីពីខ្ញុំគិតខ្ញុំមិនខ្វល់ទេប៉ុន្តែប្រាប់គាត់វិញថាកូនតែម៉ាក់ខ្វល់ណាតែប៉ាខ្វល់តែលោកយាយខ្វល់លោកតាខ្វល់បងនេះខ្វល់ណាកូនឥឡូវកូនជួយតិចមក ប្រាប់ប្រាប់ម៉ាក់មកប្រាប់ប៉ាមកថា កូនខឹងប៉ាខឹងម៉ាក់រឿងអីតែកូនយល់ថាម៉ាក់ធ្វើខុសរឿងអីកូនយល់ថាប៉ាធ្វើខុសរឿងអីប៉ុន្តែអត់ព្យាយាមការពារខ្លួនឯងទេណាគឺតាំងខ្លួនជាអ្នកស្ដាប់ចាអ្នកស្ដាប់មិនមែនការពារខ្លួនឯងថាអូយមិនបានខ្លួនឯងចោទថាម៉ាក់ធ្វើខុសចឹងដោយសារតែម៉ាក់បារម្ភមិនម៉ាក់ធ្វើអញ្ចឹង no ណាពេលហ្នឹងគឺអត់ជជែកវែកញែករកខុសរកត្រូវទេ គឺស្ដាប់គាត់ណាស្ដាប់គាត់ហើយបើពេលហ្នឹងស្ដាប់ហើយខឹងណា ដកទៅហើមឲ្យវែងវែងហើយសុំគាត់ថាម៉ាក់អារម្មណ៍អត់ល្អឯនៅពេលដែលឮពាក្យទាំងអស់ហ្នឹងម៉ាក់សុំទោសម៉ាក់សុំពេលដើម្បីយកទៅរងាប់អារម្មណ៍ម៉ាក់សិនណាជាប៉ាក៏បានដែរណាប៉ាសុំពេលយកទៅរងាប់អារម្មណ៍ប៉ាសិនបើអត់ចេះថាធ្វើមិនរងាប់អារម្មណ៍មើលវីដេអូរបស់ម៉ាលីននិយាយអំពីវិធីសាស្ត្រពន្លត់ភ្លើងកំហឹងអូខេចាអញ្ចឹងអានេះគឺទី1ណាត្រូវដឹងថាគាត់ខឹងយើងរឿងអីគាត់ចោទយើងរឿងអីណាហើយអទី2 វាមានរឿងដែលយើងអាចទទួលកំហុសនិងរឿងដែលយើងមិនព្រមទទួលកំហុសប៉ុន្តែយកពេលមកពិចារណាសិនអូខេអញ្ចឹងដំណាក់កាលទី2ក្រោយពីស្ដាប់ដឹងថាគាត់ចោទយើងថាខុសរឿងអីសំទោសអស់ថ្មបន្តិចថ្មខ្សោយចាមុនពេលយើងដឹងថាគាត់ចោទយើងថាខុសរឿងអីហើយយើងត្រូវចាប់ផ្ដើមវិធីអីថាអូខេយើងពិតជាខុសចំពោះកូនមែនអត់ យើងពិតជាអឺដូចថាធ្វើនឹងអាងអំណាចខ្លួនឯងជាប៉ាជាម៉ាក់នឹងដាក់អំណាចលើកូនអញ្ចឹងមែនអត់អីចឹងណាតែយើងអាចយកពេលមកពិចារណាសិនណាហើយបើសិនជាយើងយល់ថាអូខេពិតជាមិនសមមែនសុំទោសកូនទៅណាសុំទោសកូនទៅខ្ញុំសុំទោសកូនឡើងកូនថាម៉ាក់អើយខ្ញុំអត់ដែលខឹងម៉ាក់ផងអូខេអញ្ចឹងកុំខ្លាចក្នុងការសុំទោសកូនមិនមែនអន់ទេមិនមែនមានន័យថាខ្លួនឯងហ្នឹងអឺ អឺចាញ់កូនហើយឲ្យអំណាចកូនគ្រប់យ៉ាងអត់ទេណាគឺជាគំរូតាមពិតជាគំរូមួយដែលប្រាប់កូនថាណែនៅពេលដែលម៉ាក់ខុសនៅពេលដែលប៉ាខុសប៉ាម៉ាក់សុំទោសណាហើយនឹងខំព្យាយាមធ្វើអ្វីដែល វាអាចស្របគ្នាឡើងវិញកុំឲ្យវានៅតែផ្ទុយគ្នារហូតណាចាអញ្ចឹងអានឹងជាចំណុចទី2ណាហើយទី3គឺអឺផ្ដោក្តីសន្តោសឲ្យគាត់ផ្ដោក្តីសន្តោសឲ្យគាត់ មេត្តាករណាភាពសន្តោសប្រណីនេះត្រូវតែមានលទ្ធភាពផ្ដោះឲ្យគាត់ច្រើនបំផុតគាត់កាន់តែធ្វើខុសគាត់កាន់តែ បំផ្លាញខ្លួនឯងយើងកាន់តែសន្តោសគាត់អូខេព្រោះពេលនោះអ្នកដែលលំបាកខ្លាំងជាងគេគឺគាត់នឹងឯងដែលគាត់បំផ្លាញខ្លួនឯងគាត់ធ្វើរឿងដែលមិនសមមិនល្អសម្រាប់ខ្លួនគាត់នឹងគឺគាត់ពិបាកក្នុងខ្លួនខ្លាំងណាស់ណាគាត់បន្ទោសខ្លួនឯងខ្លាំងណាស់ហើយបើសិនជាយើងទៅបន្ទោសគាត់ថែមទៀតណាអត់ជួយទេ យើងតែងគិតថាពួកក្មេងអស់ហ្នឹងវាអត់ចេះគិតទេអី តាមពិតគ្នាគិតខ្លាំងណាស់ប៉ុន្តែវាគិតអត់តន់ចេញណាគិតអត់តន់ចេញព្រោះដោយសារតែរចនាសម្ព័ន្ធហើយនឹងមុខងាររបស់ខួរក្បាលនោះវាកំពុងតែរៀបអញ្ចឹងគ្នាគិតអត់តន់ចេញទេដូច្នេះត្រូវផ្ដោតក្តីសំណោះក្តីសន្តោសក្តីមេត្តា ក្តីប្រណីនឹងឲ្យច្រើនមែនតែនដល់ក្មេងវ័យជំទង់ដែលគាត់កំពុងតែធ្វើខុសហ្នឹងណាគាត់ត្រូវការខ្លាំងបំផុតណាហើយបើសិនជាយើងទៅបន្ទោសគាត់ថាហែងធ្វើអីគ្មានដឹងអីណា ធ្វើខុសចេះធ្វើខុសចុះធ្វើកុសចុះគាត់នឹងកាន់តែបំផ្លាញខ្លួនឯងថែមទៀតព្រោះគាត់យល់ថាខ្លួនឯងមិនល្អគ្រប់គ្រាន់អូខេអញ្ចឹងជិះវៀងអញ្ចឹងត្រូវតែផ្ដោតក្តីសន្តោសក្តីមេត្តាគាត់បានច្រើនកាន់តែល្អរាល់ពេលដែលគាត់ធ្វើខុសផ្ដល់ក្តីមេត្តានិងក្តីសន្តោសឲ្យគាត់តែអត់បន្ទុកអូខេអឺទី1ទី2ទី3ទី4ចាទី4គឺអឺបង្កើតទំនាក់ទំនងល្អឡើងវិញ មានន័យថានៅពេលដែលកូនឈានដល់ដំណាក់កាលដែលខឹងយើងស្អប់យើងគ្រប់ពេលធ្វើអីផ្ទុយពីយើងគ្រប់ពេលហ្នឹងគឺដោយសារតែយើងបានប្រើប្រាស់អំណាចដើម្បីសកត់គេយូរមកហើយណាអំណាចមិនមែនបានន័យថាទៅវាយទៅទាត់ទៅធាក់អីនេះបានយើងហៅថាអំណាចទេអំណាចគឺមានន័យថាខ្ញុំជាប៉ាខ្ញុំជាម៉ាក់អញ្ចឹងកូនត្រូវស្ដាប់ខ្ញុំអាហ្នឹងហើយអំណាចដល់ពេលមួយពេលដែលក្មេងនឹងធំ វាដឹងថាតាមពិតវាក៏មានអំណាចដែរវាអាចឆ្លើយទេមួយយើងបានតាវាអាចមិនស្ដាប់យើងបានតាណាអូខេអញ្ចឹងទំនាក់ទំនងល្អវាត្រូវបានខូចដូច្នេះហើយយើងត្រូវបង្កើតឲ្យមានទំនាក់ទំនងល្អនឹងឡើងវិញអញ្ចឹងត្រឡប់ទៅរកអាអឺវិធីសាស្ត្ររបស់យើងមិនហ្នឹងថាបង្កើតស្អីគេទៅដែលជាសកម្មភាពប្រចាំគ្រួសារសុំគាត់ពេលហ្នឹងគាត់ឡើងចង់ធ្វើអីមួយយើងហើយគាត់ធុញទ្រាន់យើងគាត់ខ្ពើមនឹងឃើញមុខយើងទៀតណោះអញ្ចឹងគាត់អត់ចង់ធ្វើអីមួយយើងទេយើងសុំថាឥឡូវអឺ កូនធ្វើរឿងនេះជាមួយមិត្តភ័ក្តិកូនធ្វើរឿងនោះជាមួយអ្នកដែលកូនចូលចិត្តអីនេះហើយតែប៉ាម៉ាក់សុំកូនមួយថ្ងៃបានអត់ក្នុងមួយសប្តាហ៍ហ្នឹងហើយយើងទៅលេងការីរុំមួយគ្នាអញ្ចឹងណាឬក៏យើងទៅមើលកុនរួមគ្នាឥឡូវប៉ាម៉ាក់ឲ្យកូនអ្នកជ្រើសរើសកុនតែកូនឯងចង់មើលរឿងអីចឹងយើងទៅមើលកុនជាមួយគ្នាហើយចេញមកវិញយើងលើកអាចចែកគ្នាពីរឿងកុនយើងចូលចិត្តរឿងអីយើងមិនចូលចិត្តរឿងអីជាការវិភាគដែលមិនចោទថាកូនឯងជ្រើសរើសកុនដូចឈួត no ណាតើ ប៉ាមិនចូលចិត្តកន្លែងណាប៉ាចូលចិត្តកន្លែងណានៅក្នុងរឿងកុនហ្នឹងហើយនិយាយជាមួយកូនថាលើក្រោយប៉ាអាចជាអ្នកលើសរើសជ្រើសរើសរឿងវិញបានអត់អូខេអញ្ចឹងវាធ្វើមានបង្កើតបរិយាកាសទំនាក់ទំនងល្អហ្នឹងឡើងវិញជាមួយកូនហើយវាមានច្រើនឧទាហរណ៍នាំគ្នាទៅដើរទិញខោអាវណាអឺទិញខោអាវជាមួយកូនអញ្ចឹងតែបើគាត់ថាអត់ទេគាត់មិនចង់អីគាត់ចង់ទិញខោអាវខ្លួនគាត់អញ្ចឹងយើងរកអីផ្សេងណាគុំតរឃើញឲ្យតែមានចិត្តមួយថាចង់បង្កើតទំនាក់ទំនងល្អហ្នឹងឡើងវិញជាមួយកូន1 2 3 4 ចា4ហ្នឹងឯងចេះតែ4ហ្នឹងទេដែលដែលយើងត្រូវធ្វើចង់មិនចង់និយាយថាអា8ដែលខ្ញុំលើកពីមុនអត់ធ្វើឯណាព្រោះចង់និយាយ4នេះគឺជារបៀបដែលយើងអាចបន្ស៊ាំលើសពី8យ៉ាងដែលយើងត្រូវធ្វើពីមុននឹងទៀតដើម្បីធ្វើម៉េចឲ្យមានទំនាក់ទំនងល្អឡើងវិញនៅពេលដែលកូនលែងចង់ស្ដាប់យើងនៅពេលដែលកូនលែងចង់និយាយជាមួយយើងហើយប្រឆាំងមួយយើងរហូតណា ហើយនៅពេលដែលយើងបង្កើតទំនាក់ទំនងល្អនឹងឡើងវិញកុំភ្លេចណាចំណុចទី8ដែលថាត្រូវតែរក្សាទំនាក់ទំនងល្អនឹងឲ្យបានជាមួយកូនកុំចាំដល់មានបញ្ហាបានទៅនិយាយមួយកូនណាពេលខ្លះយើងត្រូវធ្វើខ្លួនឯងជាអ្នកមានសមត្ថភាពស្ដាប់កូនឲ្យដឹងថាកូនភ័យរឿងអីកូនបារម្ភរឿងអីពេលខ្លះក្មេងដល់ពេលចិត្តប្រឡងបាក់ដប់យើងឃើញវាលេះខេះលេះខេះលេះខេះអត់រៀនអត់ធ្វើការងារអត់ធ្វើអីតែតាមពិតគឺជារបៀប ក្នុងការដោះស្រាយការបារម្ភរបស់វាវាភ័យពេកវាបារម្ភពេកដល់អញ្ចឹងទៅកាលណាវាទាញសភៅមកមើលវានឹកឃើញនៅថ្ងៃប្រឡងហ្មងណាអញ្ចឹងហើយវាសុកចិត្តបោះសភៅចោលចោលវាឈប់មើលវិញអញ្ចឹងយើងត្រូវមានលទ្ធភាពធ្វើម៉េចដើម្បីនាំគាត់ឲ្យយកឈ្នះការភ័យខ្លាចរបស់គាត់នឹងបានឯជាដើមណាអូខេចាហើយកុំភ្លេចរឿងថា ធ្វើមិនរំលឹកកូនរំលឹកកូនថាយើងឆ្លងកាត់ពេលវេលាលំបាកនេះជាមួយគ្នាហើយពេលវេលានេះវាមានពេលចាប់ផ្ដើមនិងពេលបញ្ចប់របស់វាណាកូនកូនឯងកំភៃវានឹងចប់ទៅវិញដោយឯងឯងជួនកាលចប់ដោយកូនអត់ដឹងខ្លួនផងអញ្ចឹងក្នុងពេលនេះអ្វីដែលយើងទាំងអស់គ្នាត្រូវធ្វើ គឺថាកូនខ្លួនឯង ត្រូវស្រឡាញ់ខ្លួនឯងឲ្យបានច្រើនកុំស្អប់ខ្លួនឯងកុំបន្ទោសខ្លួនឯងកូនត្រូវថែទាំខ្លួនឯងឲ្យបានច្រើនបំផុតព្រោះកូនកំពុងតែឆ្លងកាត់ក្នុងពេលវេលាមួយលំបាកខ្លាំងណាស់ណាហើយពេលដែលគាត់ដឹងខ្លួនអញ្ចឹងតាមពិតធ្វើគាត់ធូរស្រាលច្រើនដូចខ្ញុំតែងតែប្រាប់កូនខ្ញុំចឹងមានពេលមួយគាត់អើយមានអារម្មណ៍អើយថារឹងតឹងមួយប៉ាគាត់មិនមែនរឹងតឹងឯងចង់និយាយថាផ្ទុយ ការគិតផ្ទុយពីប៉ាគាត់ណាគាត់មកនិយាយមកខ្ញុំថាម៉ាក់ខ្ញុំមានអារម្មណ៍ថាខ្ញុំកូនអត់ល្អទេខ្ញុំមើលឃើញប៉ាធ្វើខុសរហូតណាដល់ចឹងខ្ញុំថាកំភៃកូនខ្ញុំប្រាប់គាត់វិញខ្ញុំអាលខ្នងគាត់ឲ្យខ្ញុំប្រាប់កំភៃកូនណាវាគ្រាន់តែជាពេលមួយដែលកូនត្រូវការសាងអត្តសញ្ញាណរបស់កូនអញ្ចឹងហើយបានជាកូនព្យាយាមតែងតែរកថាស្អីទៅត្រូវខុសស្អីទៅត្រូវកូនឯងតែងតែព្យាយាមដាក់វាចូលកញ្ជើផ្សេងនេះរហូតមានតែខុសហើយនឹងត្រូវមានតែសហើយនឹងខ្មៅឯងអូខេ អញ្ចឹងខ្លួនឯងធ្វើនេះគឺដើម្បីរកអត្តសញ្ញាណមួយរបស់កូននៅនៅកណ្ដាលដែលអាខុសអាត្រូវនឹងយកមកច្រាមចូលគ្នាទៅបាន ជាអត្តសញ្ញាណរបស់កូនអញ្ចឹងកូនឯងអាចមើលឃើញប៉ាធ្វើខុសមើលឃើញប៉ាធ្វើខុសមើលអីកុំបន្ទោសខ្លួនឯងកូនអត់ត្រូវបន្ទោសខ្លួនឯងទេជាពេលដែលកូនកំពុងតែសាងអត្តសញ្ញាណរបស់ខ្លួនឯងអញ្ចឹងណាចាអញ្ចឹងនេះជាវិធីសាស្ត្ររបស់ខ្ញុំដែលខ្ញុំប្រើជាមួយកូនហើយខ្ញុំ សង្ឃឹមថាអ្នកទាំងអស់គ្នាអាចអឺ រក្សាបាននៅទំនាក់ទំនងល្អជាមួយនឹងកូនទោះបីកូននៅតូចរហូតដល់ធំហើយអាចមានជីវិតគ្រួសារដែលមានសេចក្តីសុខមិនរងអត្តពលអវិជ្ជមានទាំងអស់នៃវិបត្តិបីជំទង់របស់កូនណា ចាអរគុណច្រើនលើការតាមដាននិយាយពី live ម្ដងម្ដងយូរម៉ោងដល់ហើយនេះសង្ឃឹមថាអ្នកនរអគ្នាមិនធុញទ្រាន់ក្នុងការមើលទេណាហើយបើសិនជាមានសំណួរអីអាច comment បន្ថែមនៅក្នុងវីដេអូនេះដើម្បីខ្ញុំនឹងព្យាយាមឆ្លើយហើយបើសិនជាមានវីដេអូណាដែលចង់ឲ្យខ្ញុំធ្វើចង់ឲ្យខ្ញុំនិយាយមានប្រធានបទសន្តោសណាមានប្រធានបទណាដែលចង់ឲ្យខ្ញុំលើកមកនិយាយកុំភ្លេចណា comment ប្រាប់ខ្ញុំផងឬក៏មិនណា អរគុណច្រើនជូនពរមានជីវិតគ្រួសារដែលមានសុភមង្គលទាំងអស់គ្នាណាចាជម្រាបលា